ជំរាបសួរបងប្អូនជួបរំជាតិទាំងអស់ជាទីគោរពនិងជាទីរាប់អានស្វាគមន៍មកកាន់ការផ្សាយរបស់ខ្ញុំកណាខ្ញុំ នៅវេលាម៉ោងមិនទៀងទាត់ នៅវេលាម៉ោងមិនទៀងទាត់ ស្វាគមន៍បងប្អូនណាដោយសារតែខ្ញុំចង់បង្ហាញនៅការនៅទស្សនៈខ្លះខ្លះក៏ដូចជា ស្ថានភាពនៅអឺ ប្រទេសអ៊ុយក្រែនហើយយើងភ្ជាប់ជាមួយនឹងស្ថានភាពនៅនយោបាយជំវិញពិភពលោកក៏ដូចគ្នានឹងខ្ញុំចង់ធ្វើការបកស្រាយទៅលើទ្រឹស្ដីនិងទស្សនៈបែបកុម្មុយនីសនិយមរបស់មនុស្សខ្មែរយើងមួយចំនួនអឺកុម្មុយនីស ឬក៏សេរីវាជារឿងទស្សនៈមួយប៉ុន្តែរឿងដែលសំខាន់ហ្នឹងគឺតើទស្សនៈទាំងនោះវាសបញ្ជាក់អំពីសច្ចធម៌យុត្តិធម៌និងមនុស្សធម៌ដែរឬអត់នេះគឺសំខាន់សច្ចធម៌យុត្តិធម៌និងមនុស្សធម៌ដែរឬអត់ ចំណុចដែលខ្ញុំកណាខ្ញុំចង់លើកឡើងជាសារៈសំខាន់ហ្នឹងខ្ញុំមិនមិនអានមិនបាន អានឈ្មោះបងប្អូនទេទេណាបាទព្រោះពេលវេលាមិនមិនច្រើន ខ្ញុំឆ្លៀតឱកាសនិយាយខ្លីៗទេមិនមិនវែងប្រហែលទេពីព្រោះយើងដឹងតិចយើងនិយាយតិច ដឹងច្រើនយើង និយាយច្រើនអញ្ចឹងណាបាទ រឿងសង្គ្រាមនៅប្រទេសអ៊ុយក្រែនរវាងមេដឹកនាំខ្លាំង Vladimir Putin ដែលបានលុកលុយចូលអ៊ុក្រែនយើងមើលឃើញថាមានមតិពីរសម្រាប់ ប្រជាជនអ៊ុយក្រែននិងរដ្ឋាភិបាលអ៊ុយក្រែន គឺគេបានលើកឡើងថារុស្ស៊ីគឺមកឈ្លានពានអធិបតេយ្យបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែនមិនមែនជាការដែលរុស្ស៊ីមកទទួលស្គាល់ឬក៏មកការពារមករកសន្តិភាព នៅក្នុងតំបន់ផ្ដាច់ខ្លួនដែលរុស្ស៊ីទទួលស្គាល់ដូចជាតំបន់ដូណាត់លក្ខនឹងលក្ខអីជាដើមមាន3 4តំបន់ ដែលរុស្ស៊ីទទួលស្គាល់ជាតំបន់ផ្ដាច់ខ្លួនឯករាជ្យហើយយកលេសបញ្ចូលកងទ័ពនៅក្នុងតំបន់ផ្ដាច់ខ្លួននោះដោយយកលេសថាជាការការពារសន្តិភាពអានឹងគឺបើយោងតាមសារព័ត៌មាន របស់រុស្ស៊ីដែល បាន លើកឡើងអញ្ចឹងយោងទៅលើសារព័ត៌មាន ក្នុងស្រុករបស់ប្រទេសអ៊ុយក្រែនក៏ដូចជា ការលើកឡើង នៃប្រធានាធិបតីអ៊ុយក្រែន បាននិយាយថារុស្ស៊ីបានមកឈ្លានពាននិងលុកលុយបំផ្លាញនៅបូរណភាពទឹកដី នៃប្រទេសអ៊ុយក្រែនចឹងបើយើងផ្អែកទៅលើសច្ចធម៌គឺរុស្ស៊ីជាអ្នកខុសហើយបើយើងផ្អែកទៅលើយុត្តិធម៌គឺរុស្ស៊ីជាអ្នកខុស ហើយបើយើងផ្អែកទៅលើមនុស្សធម៌គឺរុស្ស៊ីជាអ្នកខុសអានឹងអានឹងនិយាយឲ្យឲ្យឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរបានស្ដាប់ពីព្រោះអញ្ចេះ បានជាខ្ញុំនិយាយនៅចំណុចហ្នឹងខ្ញុំមិនមែនការពារប្រទេសអ៊ុយក្រែនហើយក៏មិនមែនការពារប្លុកសេរីដែរខ្ញុំចង់មានន័យថាបើយើង ស្អប់សង្គ្រាម បើយើងស្រឡាញ់សន្តិភាពបើយើងស្អប់សង្គ្រាមបើយើងស្រឡាញ់សន្តិភាពរឿងអីដែលយើងត្រូវគ្រប់គ្រងការបាញ់គ្នារឿងអីដែលយើងត្រូវការចំអកឲ្យការបាញ់គ្នាឲ្យការសម្លាប់គ្នានោះរឿងអីដែលយើងត្រូវនិយាយថា មហាអំណាចលោកខាងលិច មិនអើពើបដោយឲ្យអ៊ុយក្រែនត្រូវបាន បរោះខ្លាំងឈ្មោះ Vladimir Putin រុករាតត្បាតបានហើយរហូតដល់មាន ក្រុមពួក CPP មួយចំនួនធំដែលជាពួកកុម្មុយនីសឆ្អិនឆ្អៅគឺរហូតដល់និយាយនៅក្នុងក្រមរបស់ខ្លួនគេមិនទៅសេជាព័ត៌មានទេប៉ុន្តែគេនិយាយនៅក្នុងក្រមរបស់គេ គេនិយាយថាអូអាមេរិកក្តី NATO ក្តីគឺគ្មានហ៊ានធ្វើអាចអីពូទីនទេរុស្ស៊ីគឺជាប្រទេសខ្លាំងណាស់គឺពួកអឺរ៉ុបខ្លាចពួកអាមេរិកខ្លាចអញ្ចឹងវា គ្មាន បានប្រយោជន៍អីទេគេគេនាំគ្នានិយាយនៅក្នុងក្រុម Telegram របស់គេគ្រប់គ្រប់គ្នាពួកគណៈបកប្រជាជនដែលពួកកុម្មុយនីសអិនឆ្អៅមនុស្សមួយចំនួន បាទប៉ុន្តែមួយចំនួនច្រើនដែរមានពួកអរណែបរណបនិងអែបអបជាមួយនឹងពួក CPP នោះផងគេលើកឡើងចឹង ចឹងមានន័យថាការលើកឡើងនិងការនិយាយបែបចំអកលក់លឿយរបស់ពួកគេហ្នឹងគឺពួកគេចង់ឃើញការសម្លាប់គ្នា រវាងរុស្ស៊ីដែលចូលមកឆ្លៀនពៀនហ្នឹងមានន័យថាពួកនេះ គឺគ្រប់គ្រងរុស្ស៊ីបើតាមដែលខ្ញុំពិនិត្យមើលសាររបស់គេនិងការនិយាយចំអកលក់លឿយរបស់គេហ្នឹងណាគឺពួកនេះគឺគ្រប់គ្រងរុស្ស៊ី គ្រប់គ្រងរុស្ស៊ីស្មើនឹងគ្រប់គ្រងការបង្កើតអស្ថិរភាព នៅក្នុងតំបន់ព្រោះរុស្ស៊ីបាន បង្កើតអស្ថិរភាពអានឹងគឺជាចំណុចមួយចំណុចមួយទៀតគេនិយាយថាអញ្ចេះ ពួកដែលគ្រប់គ្រងរុស្ស៊ីហ្នឹងគេនិយាយថាអញ្ចេះគេនិយាយដូច Vladimir Putin បាននិយាយចឹងថាមូលហេតុដែលគេវាយឈ្លានពានគេមិនថាឈ្លានពានទេគេថាការពារសន្តិភាព គេប្រើពាក្យអញ្ចឹងពួកអាគមនេះវាប្រើពាក្យការពារសន្តិភាពការពារសន្តិភាពរបស់វានឹងគឺប្រើក្របបែកប្រើក្របបេប្រើកំជ្រួចប្រើអាវុធសម្រាប់ច្បាំងអានឹងគឺជាការការពារសន្តិភាពរបស់ពួកកុំនេះរបស់ពួកកុំនេះបងប្អូនជួយពិចារណាទាំងអស់គ្នាគេនិយាយថាមូលហេតុដែល រុស្ស៊ីវាយអ៊ុយក្រែនដោយសារតែសហរដ្ឋអាមេរិកចាក់រុកឆ្កឹះឆ្កៀលដោយសារតែពួក NATO ចាក់រុក ឆ្កឹះឆ្កៀលទើបធ្វើឲ្យពូទីននឹងវាយអ៊ុយក្រែនបងប្អូនយកពាក្យចាក់រុកឆ្កឹះឆ្កៀលដើម្បីជាលេសនៅក្នុងការវាយឈ្លានពានទឹកដីគេមួយ តើវាទៅរួចទេសម្ដីបែបពួក CPP មួយចំនួនហ្នឹងខ្ញុំប្រើពាក្យមួយចំនួនណា CPP มันប្រកាសថានិយមពួកកុម្មុយនីសទាំងអស់ហើយណាខ្ញុំនិយាយពីពួកមួយចំនួន ក្នុងនោះក៏មានពួកនៅក្រៅប្រទេស ដែលមានការងារធំដុំមាន អាខ្លះទៅតែផ្លាស់មកពីភ្នំពេញមកធ្វើការនៅអាមេរិកវាបានសរសេរទ្រឹស្ដី បែបចរុកឆ្កឹះឆ្កៀលបែបគ្រប់គ្រងពួកសហភាពពួករុស្ស៊ីពួករុស្ស៊ីខ្ញុំមិនបាច់និយាយចំឈ្មោះទេប៉ុន្តែបើពួកអា CVP ណា ដែលវានិយាយភាសាហ្នឹងជាពិសេសអាមេដឹកនាំមួយចំនួនដែលមានឋានៈធំធំ ដែលវានិយាយភាសាហ្នឹងនៅក្នុងក្រុម Telegram នៅក្នុងក្រុមអីផ្សេងៗហ្នឹងស្ដាប់ឮដេជោឡុងនិយាយហើយ យកខួរទៅគិតមើលទៅក្រែងពួកអស់លោកឯងនឹងចង់បានសន្តិភាពឯងនៅពេលដែលសហរដ្ឋអាមេរិកនិង NATO មិនជួយអន្តរាគមនៅ ក្នុងការលើកកងទ័ពទៅ ជួយអ៊ុយក្រែនគេនិយាយថាសហរដ្ឋអាមេរិកខ្លាចគេនិយាយថា NATO ខ្លាចហើយគេឲ្យអាចទៀតនោះ គេឲ្យអាចទៀតបងប្អូនណាអានឹងខ្ញុំនិយាយដល់ត្រង់ពួក CPP មួយចំនួនណាវាវាឲ្យអាចអូវាសើចចំអអូវាយកវាយករូបអីណាទៅសរសេរបងប្អូនចាំមើលពួកអា CPP វាយកទៅចំអកលត់លើយឲ្យសហរដ្ឋអាមេរិកនិង NATO ខ្ញុំអត់និយាយដើម្បីការពារអាមេរិកអត់និយាយដើម្បីការពារ NATO ទេ ប៉ុន្តែខ្ញុំចង់ឲ្យផ្អែកទៅលើគោលនយោបាយសច្ចធម៌មនុស្សធម៌ហើយនឹងយុត្តិធម៌ឥឡូវឧបមា ថាបើអស់លោកឯងចង់ឲ្យ NATO ប្រើកម្លាំងបាយជាមួយនឹងសហភាពសូវៀតជាមួយនឹងរុស្ស៊ីតើមនុស្សប្រមាណអ្នកដែលត្រូវស្លាប់តើអ្វីខ្លះដែលត្រូវបំផ្លាញឧបមាថា រុស្ស៊ីឈ្នះ NATO តើមនុស្សប្រមាណអ្នកស្លាប់ឧបមាថា NATO ឈ្នះរុស្ស៊ីតើប្រជាជនរុស្ស៊ីនិងកងទ័ពរុស្ស៊ីប្រមាណអ្នកដែលត្រូវស្លាប់តើពិភពលោកទាំងមូល វាប៉ះពាល់ស្អីខ្លះអ្នកស្លាប់ដោយផ្ទាល់អ្នកស្លាប់ដោយប្រយោលអ្នកប៉ះពាល់ដោយផ្ទាល់ អ្នកប៉ះពាល់ដល់ប្រយោជន៍ជាពិសេសទៅលើបញ្ហាសេដ្ឋកិច្ចអ្វីខ្លះដែលពិភពលោកទទួលបាន ពីការបង្កើតសង្គ្រាម រវាងរុស្ស៊ីជាមួយនឹង NATO បើរុស្ស៊ីជាមួយនឹងអ៊ុយក្រែនវាអត់ប៉ះពាល់ធំដុំប្រមាណទេប៉ុន្តែបើរុស្ស៊ីជាមួយនឹង NATO តើវាប៉ះពាល់ស្អីខ្លះពួកអលោកឯងត្រូវឈរនៅក្នុងចំហហ្នឹងត្រូវឈរនៅក្នុងចំហហ្នឹងកុំពេបជ្រាយ ពួកលោកឯងទាំងអស់គ្នាឲ្យតែយើងធ្វើសកម្មភាពតស៊ូមតិដោយសន្តិវិធីពួកលោកឯងតែងតែនិយាយថាពួកយើងបង្កអសន្តិសុខអស្ថិរភាពដើម្បីអគុណសន្តិភាពម៉ែវាដើម្បីអគុណសន្តិដើម្បីអគុណច្បាប់ម៉ែវាពួកអ្នកឯងនឹងព្យាយាមបដិញ្ញាការពារសន្តិភាពឲ្យបាន។ ប៉ុន្តែនៅពេលដែលរុស្ស៊ីវាយអ៊ុយក្រែនអ្នកឯងទៅផ្ទះដៃគ្រប់គ្រងរុស្ស៊ីហើយអ្នកឯងចំអកឲ្យបណ្ដាប្រទេសដទៃដទៃថាអត់ហ៊ានក្អកជាមួយនឹងរុស្ស៊ីចំអកឲ្យមហាអំណាចអាមេរិកចំអកឲ្យមហាអំណាច NATO ថាអត់ហ៊ានច្បាំងជាមួយនឹងរុស្ស៊ីខ្ញុំសួរខ្ញុំសួរពួកអស់លោកតើពួកអស់លោកឯងនឹងចង់បានអីឲ្យពិតប្រាកដ មួយចំនួននៅក្នុង CPP ជាពិសេសមេដឹកនាំធំធំមួយចំនួនខ្ញុំសួរអស់លោកឯងរាល់ថ្ងៃនឹងចង់បានអីណាចង់បានអីលោកឯងចង់បានសន្តិភាពមែនទែនឬក៏លោកឯងចង់បានសន្តិភាព បង្ខំឲ្យគេអរគុណសន្តិភាពឬចង់បានសន្តិភាពដែលបង្ខំគេដោយរុស្ស៊ីចឹង ដើម្បីការពារសន្តិភាព ការពារសន្តិភាពម៉ែវាអីនៅក្នុងទឹកដីគេឥឡូវថាបើវាមកការពារតំបន់ផ្ដាច់ខ្លួនដែលគេពឹងវាមកចោះនៅតំបន់ដូណាត់នៅតំបន់មួយចំនួនទៀតវាការពារនៅកន្លែងនោះទៅចាំបាច់ចូលវាយដល់ក្រុងគៀវដែលជាទីក្រុងធំរបស់ប្រទេសអ៊ុយក្រែនទេអាមិនបានជាការពារសន្តិភាពយកកំភ្លើងមកការពារសន្តិភាព សួរថាពេលដែលវាយដណ្ដើមបាននឹងផ្លាស់ប្ដូររបបលោកសាលិនស្គីនឹងហើយសួរថាតើអ៊ុយក្រែនក៏ដូចជារុស្ស៊ីខ្លួនឯងនឹងចប់ សង្គ្រាមហើយឬនៅខ្ញុំសួរឧបមាថាឥឡូវសង្គ្រាមវាយលុកចូលបានយកយូក្រែនដោយរុស្ស៊ីពេលយកបានហើយតើសង្គ្រាម ដែលកើតឡើងនៅយូក្រែននឹងជាមួយនឹង NATO ជាមួយនឹងអាមេរិកជាមួយនឹងពិភពលោកតើរុស្ស៊ីនឹងអាចបញ្ចប់សង្គ្រាមបានដែរឬទេអត់ទេមូលហេតុដែលពូទីនបាននឹងកំពុងធ្វើនឹងវាអាចឈានដល់ដំណាក់កាលថ្ងៃអិង្សារបស់ពូទីនខ្លួនឯងពូទីនខ្លួនឯងផ្ទាល់ឬក៏អនាគតនៃប្រទេសរុស្ស៊ីទាំងមូលផងដែរ ពីព្រោះបងប្អូនសង្គ្រាមពិតប្រកបមានពីរទី1សង្គ្រាមប្រដាប់អាវុធសង្គ្រាមប្រដាប់អាវុធទី2សង្គ្រាមសេដ្ឋកិច្ចឥឡូវនេះពូទីនកំពុងតែធ្វើសង្គ្រាមប្រដាប់អាវុធវាយចូលអ៊ុក្រែនយូក្រែនតែយើងហៅអ៊ុយក្រែនអ៊ុយក្រែន ប៉ុន្តែ NATO ក៏ដូចជាសហរដ្ឋអាមេរិកកំពុងតែធ្វើសង្គ្រាម ជាមួយនឹងរុស្ស៊ីដោយមិនប្រើកំភ្លើងទេពួកគេប្រើសេដ្ឋកិច្ចនៅប្រទេសអង់គ្លេសគេបិទប្រព័ន្ធធនាគាររុស្ស៊ីទាំងអស់នៅអាល្លឺម៉ង់បំពង់បង្ហូរអូស្ម៉ាន់របស់ ប្រទេសរុស្ស៊ីដែលហូរកាត់ដើម្បីយកមកលក់នៅក្រៅប្រទេសក្នុងមួយឆ្នាំ ដូចជា11000លានរបស់រុស្ស៊ីត្រូវបានកាត់ផ្តាច់បណ្ដាប្រទេសនៅលើពិភពលោកដទៃដទៃទៀតកំពុងតែរកវិធីដាក់ទណ្ឌកម្មប្រទេសរុស្ស៊ីសំណួរយើងសួរថាតើប្រជាជនរុស្ស៊ីនោះ ដែលគាត់ត្រូវរស់នៅតើគាត់រស់នៅ របៀបម៉េចថ្ងៃក្រោយសង្គ្រាមអត់ទាន់ចប់ទេកុំសង្ឃឹមថាយកបានអ៊ុយយូក្រែនហើយ បានអ៊ុយក្រែនហើយ ពួកលោកឯងយល់ថា សង្គ្រាមនឹងវាចប់នៅត្រឹមថា គេអត់ហ៊ានដោយសារតែ សង្គ្រាមប្រដាប់អាវុធវាធ្វើឲ្យមនុស្សស្លាប់ធំធេងពេកដូច្នេះ គេសុកចិត្តធ្វើសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមសេដ្ឋកិច្ចជាមួយនឹងប្រទេសរុស្ស៊ីបូកជាមួយនឹងអតុនកម្មចាស់បូកជាមួយនឹងអតុនកម្មថ្មីរុស្ស៊ីរស់បានមិនមែនរស់មិនបានទេ4 10ឆ្នាំ ទៅខាងមុខទៀតរុស្ស៊ីអាចរស់បានប៉ុន្តែរស់នៅទាំងលំបាកវេទនារស់នៅទាំងលំបាកវេទនាអាហ្នឹងអញ្ចឹងពីព្រោះរឿងហ្នឹងមិនមែន សម្រាប់តែ NATO ណារឿងហ្នឹងគឺសម្រាប់ អង្គការសហប្រជាជាតិក៏គេថ្កោលទោសដែរហើយបើសិនណាជាបញ្ជូនកម្លាំងទៅសម្រាប់ពូទីនវាងាយតា ទៅបំផ្លាញពូទីន ទៅប្រយុទ្ធជាមួយពូទីនវាងាយតាវាអត់ប្របាក់ទេអារឿងកម្លាំងប្រដាប់អាវុធអត់ប្របាក់ទេប៉ុន្តែអ្នកដែលស្លាប់ច្រើនគឺអ្នកណាទីមួយគឺកងទ័ពប្រយុទ្ធផ្ទាល់ ទី2គឺប្រជាពលរដ្ឋទី1គឺប្រជាពលរដ្ឋស្លូតត្រង់ទី2គឺកងទ័ពដែលប្រយុទ្ធផ្ទាល់អាហ្នឹងលោកពួកលោកឯងសាកល្បងគិតមើលមើលមិនគេមិនហ៊ានទេប៉ុន្តែគេគិតផលប្រយោជន៍មនុស្សជាតិច្រើនជាងគេគិតផលប្រយោជន៍ដតៃដតៃទៀតណាឥឡូវយើងគ្រាន់តែសាកល្បងគិតប៉ុណ្ណេះ ពេលដែលពូទីនវាយចូលមកនៅយូក្រែនមនុស្សប្រមាណអ្នកស្លាប់មនុស្សប្រមាណអ្នករងរបួសមនុស្សប្រមាណអ្នកបាត់បង់លំនៅឋានមនុស្សប្រមាណអ្នកបាត់បង់សេដ្ឋកិច្ចអានេះដាក់សំណួរចឹងចុះជនរុស្ស៊ីដែលមកឆ្លៀនពៀនគេហ្នឹងតែហ៊ានប្រមាណអ្នកស្លាប់ចំណាយអស់អាវុធប្រមាណ ចំណាយអស់ថវិកាជាតិប្រមាណនៅក្នុងការមកលុកលុយនោះឥឡូវយើងសាកល្បងគិតមើលទៅហើយប្រជាជនរុស្ស៊ីផ្ទាល់នៅក្នុងប្រទេសរុស្ស៊ីផ្ទាល់តើថ្ងៃក្រោយនៅ ពេលដែលគេគៀបសេដ្ឋកិច្ចគ្រប់ច្រកលហោសម្ពាធ សម្ពាធនយោបាយច្រើនគ្រប់ច្រកលហកទៅប្រទេសរុស្ស៊ីតើប្រជាជនរស់នៅយ៉ាងម៉េចពីព្រោះកាលណាបើគេគៀបសង្កត់ របប Vladimir Putin Putin ត្រូវការកញ្ចប់ថវិកាមិនត្រូវគៀបប្រជាពលរដ្ឋខ្លួនឯងមិនត្រូវបូមពីប្រជាពលរដ្ឋខ្លួនឯងមិនតម្លើងពន្ធដោយហ៊ុនសែនរាល់ថ្ងៃអញ្ចឹងដល់ពេលអស់លុយកាន់តែខ្លាំង ចាប់ផ្ដើមចាប់ផ្ដើមប្រមូលពន្ធហើយអួតអ្នកមានទាំងអស់ដែលមានដីប្រមាណត្រូវបង់ពន្ធមានឡានប្រមាណត្រូវបង់ពន្ធចុះកាលពីមុនដែលវាមិនទាន់ត្អូនត្អែមិនទាន់អស់លុយការដែលនយោបាយនៅមិនមានបញ្ហារឿងអីដែលវាអត់និយាយពីរឿងពន្ធអីគម្រាមដុតឡាន5000 5 5000គ្រឿងអីមិនព្រមបង់ពន្ធអីលាក់នឹងលាក់អីជាដើមកាលពី 10 20ឆ្នាំមុនមកហេតុអីបានជីវិតមិនគិតអារឿងនឹងសោះអាឡានមិនបងពន់មានច្រើនជាងនឹងទៅទៀតកាលពីមុនមកណាមានច្រើនជាងឥឡូវនឹងទៅទៀតមិនមែនឥឡូវនឹងមានច្រើនជាងពីមុននេះពីមុនមានច្រើនជាងនឹងទៅទៀតហេតុអីបានជីវាមិនប្រកាសចង់ដុតឡានដែលដែលគិចពុន ហើយអ្នកដែលរកស៊ីគិចពុនបានវាទាស់តែគ្នាវានោះស្មានអាឡុងនឹងទៅរកស៊ីគិចពុនបានស្មានអាឡុងនឹងអត់ខ្នងទៅរកស៊ីគិចពុនបានណា ហើយប្រជាពលរដ្ឋខ្មែរគាត់ចង់បានឡានជិះជួនណាគាត់ទិញឡានដែលគេចពន្ធព្រោះអាឡាន គេចពន្ធនោះវាតម្លៃគួសមតម្លៃថោករបស់ល្អចឹងប្រជាពលរដ្ឋមួយចំនួនគាត់ចង់បានឡានជិះដែរគាត់បខំចិត្តទិញអាឡានគេចពន្ធហ្នឹងទៅហើយអាឡានគេចពន្ធណាអាណាអ្នកនាំចូលប្រហែលយើងទាំងអស់គ្នានឹងទៅរកស៊ីគេចពន្ធម៉េច បើអត់មានខ្នងខ្នងនឹងអ្នកណាខ្នងមិនកូនចៅហ៊ុនសែនហើយសួរថាពីមុនមកហ៊ុនសែនដឹងអត់អារឿងកិច្ចពន្ធហ្នឹងអារឿងមិនបានពន្ធហ្នឹងហ៊ុនសែនដឹងអត់ដឹងតាអញ្ចឹងបើដឹងហេតុអីបានជាមិនអនុវត្តពីមុនមកទើបអនុវត្តឥឡូវព្រោះកាលពីមុនវាអត់អីទេចេះតែរស់បានយកពីនេះយកពីនោះខ្ចីនេះខ្ចីនោះទៅបានចេះតែរស់បានដល់ពេលឥឡូវហ្នឹងទៅរកខ្ចីគេពិបាកទៅរកសុំគេពិបាក ពិភពលោកគេម្នាក់ម្នាក់គេលវលចិញ្ចឹមជីវិតគេដែរគេត្រូវការកញ្ចប់ថវិកាបំរុងសម្រាប់ប្រទេសជាតិគេនៅពេលដែលមានគ្រាអាសន្នដែរដូច្នេះអូគេមិនមែនរឿងអីដែលมันគៀបប្រជាបរតខ្លួនឯងណាมันចាប់ដើមគៀបចាប់ដើមរឹតឥឡូវហ៊ុនសែនដូចគ្នាចឹងហ៊ុនសែនចាប់ដើមរឹតដោយសារវាអត់មានលុយដោយសារវាខ្វះលុយ បើមិនខ្វះលុយទេ អាអង្គើពុករលួយកិច្ចពន្ធនឹងវានៅតែអញ្ចឹងយល់ទេបងប្អូនយល់ទេវានៅ តែអញ្ចឹងដោយការពីមុនអញ្ចឹងអានឹងដូចគ្នានៅក្នុងប្រទេសរុស្ស៊ីវាអាចឈានដល់ដំណាក់កាលហ្នឹងអញ្ចឹងខ្ញុំចង់ប្រាប់ប្រាប់ទៅខ្ញុំចង់ប្រាប់ទៅពួកអស់លោកពួក CPP មួយចំនួននោះពួកលោកឯងដែលនិយាយនៅក្នុង group Telegram ក្តី នៅក្នុង group WhatsApp ក្តីដែលពួកលោកឯងនិយាយអំពីស្ថានភាពហើយលោកឯងនាំគ្នាទះដៃអបអសាទរចំពោះរុស្ស៊ីណាហើយលោកឯងសើចចំអកឲ្យ NATO លោកឯងសើចចំអកឲ្យសហរដ្ឋអាមេរិកសួរថាតើលោកឯងចង់បានសន្តិភាព ឬក៏ពួកលោកឯងចង់បានអសន្តិភាព កុំថាឡើយដល់ប៉ះពាល់គ្រាន់តែសង្គ្រាមរវាងរុស្ស៊ីនិងយូក្រែនប៉ុណ្ណឹងណាខ្ញុំសូមជម្រាបប្រាប់បងប្អូនសហរដ្ឋអាមេរិកគ្រងនឹងណាត់ជួបតាមរយៈអគ្គលេខាធិការអាស៊ាន គឺប្រទេសឥណ្ឌូនេស៊ីមុនសង្គ្រាមនៅអ៊ុយក្រែនកើតឡើងនឹងសហរដ្ឋអាមេរិក បានស្នើទៅអគ្គលេខាធិការ អាស៊ាននៅឥណ្ឌូនេស៊ីដើម្បីឲ្យមានកិច្ចប្រជុំមួយរវាងអាមេរិកជាមួយនឹងអាស៊ាន នៅថ្ងៃទី27 28ខែមិនិនានឹងខែមិនិនានឹងនេះជាគម្រោងជាគម្រោងដែលសហរដ្ឋអាមេរិកបានស្នើទៅប្រធានអាស៊ានតាមរយៈ អគ្គលេខាធិការរបស់អាស៊ានគឺប្រទេសឥណ្ឌូនេស៊ីដើម្បីជួបប្រជុំរវាងអាស៊ានអាមេរិកនៅថ្ងៃទី27 28ខែមិនិនាហ្នឹងខែហ្នឹងអានឹងប្រភពព័ត៌មានដែលខ្ញុំទទួលយកបានដែលខ្ញុំទទួលបានសួរថាតើអាចប្រជុំបានទេអាចប្រជុំទៀតបានទេខ្ញុំមិនសង្ឃឹមថា កិច្ចប្រជុំរវាងអាមេរិកអាស៊ាននឹងអាចប្រជុំតាមសេចក្តីស្នើទៀតទេប្រកបជាមានការប្រែប្រួលប្រកបជាមានការប្រែប្រួលការប្រែប្រួលគឺស្អីការប្រែប្រួលនោះគឺដោយសារតែបញ្ហានៅអ៊ុយក្រែនបញ្ហាដែលរុស្ស៊ីចូលអ៊ុយក្រែននេះ មិនមែនជារឿងតូចតាចវានឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចទីផ្សារពិភពលោក ដតីដតីទៀតមិនមែនជារឿងកប៉ិកប៉ុកទេអាចំគួតឯងចេះតែអបអសាទរទៅពួកអាចំគួតឯងឈរនៅក្នុង ស្មារតីអីឈរនៅក្នុងស្មារតីកុម្មុយនីសនិយមឈរនៅក្នុងស្មារតីប្រជាធិបតេយ្យនិយមឬក៏ពួកអាចំគួតឯងឈរនៅក្នុងស្អីអាចំគួតឯងត្រូវឈរនៅក្នុងស្មារតីសច្ចធម៌យុត្តិធម៌និងមនុស្សធម៌ក្នុងពេលហ្នឹងឯង ពួកឯងមិនអាចឈរនៅក្នុងកុម្មុយនីសឬក៏សេរីទេពួកឯងត្រូវឈរនៅក្នុងសច្ចធម៌យុត្តិធម៌និងមនុស្សធម៌ពីព្រោះក្រាន់តែវាយគ្នាមកប្រាវទីផ្សារអចលនទ្រព្យប្រទេសរុស្ស៊ីនិងទីផ្សាររូបិយប័ណ្ណនៅរុស្ស៊ីក៏ដូចជាអត្រាអត្រា ណែសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ីមួយចំនួន បានធ្លាក់សំយំក្បាលចុះក្រោមមិនត្រឹមតែប៉ះពាល់នឹងទេវាប៉ះពាល់ទៅលើពិភពលោកទៀតប៉ះពាល់ធំជាងគេគឺសាំងបន្ទាប់មកនឹងមានការចរាចរដតីដតីទៀតពីព្រោះវាជារឿងអសន្តិសុខពិភពលោកណារុស្ស៊ីច្បាំងជាមួយអ៊ុយក្រែនណាអាហ្នឹងរឿងរុស្ស៊ីច្បាំងជាមួយអ៊ុយក្រែនផង បើសិនណាជារុស្ស៊ីច្បាំងជាមួយ NATO ទៀតបើសិនណាជារុស្ស៊ីច្បាំងជាមួយ NATO ទៀតប៉ះពាល់យើងកាន់តែធ្ងន់ធ្ងរជាងនឹងទៅទៀតណាធ្ងន់ជាងនឹងទៅទៀតអានឹងនិយាយយើងនិយាយចេះនិយាយបានណាប៉ុន្តែគាត់ថាបើប្រើពាក្យមួយម៉ាត់ថាងាប់ងាប់ទៅពួកឯងនៅខាងនោះអញទៅខ្វល់ស្អីអញខ្វល់តែស្រុកអញស្រុកអញមិនអីទេ អឺហើយបើសិនណាជាពួកអស់លោកឯងគិតកំណត់ខ្លីអញ្ចឹងអានឹងខ្ញុំអត់ដឹងថាម៉េចទេយល់ទេព្រោះគេហៅថាពួកអាកំណត់ទឿនិងពួកអាកំណត់ខ្លីហ្នឹងគឺវាត្រឹមត្រូវហើយវាអត់ខុសទេអានឹងបើសិនណាជាពួកអស់លោកហ្នឹងគិតថាឯងច្បាំងគ្នានៅក្នុងតែមានច្បាំងគ្នានៅស្រុកអញណាស្រុកអញមានសុខសន្តិភាព ម្នាក់ម្នាក់អរគុណសន្តិភាពរំហែកឯងច្បាំងគ្នានៅរុស្ស៊ីច្បាំងទៅអញខ្វល់អី អញមានពេលអញចំអកឲ្យអាមេរិកលេងអីចឹងទៅពួក CPP មួយចំនួនល្ងងខ្លៅល្ងងខ្លៅអ្នកនយោបាយគេតាមដានសិន គេតាមដានមើលសភាពការជាក់ស្ដែងជាពិសេសក្រុមហ៊ុនសែនតែហ្មងខ្ញុំឃើញក្រុម Telegram របស់ពួកហ៊ុនសែននិងពួក WhatsApp របស់ហ៊ុនសែនមួយចំនួន អត់មាននិយាយថាសង្គ្រាមនឹងវិភាគទៅលើបញ្ហា សង្គ្រាមនឹងតើវាប៉ះពាល់អីខ្លះយើងរកវិធីទប់ស្កាត់ នៅភាពប៉ះពាល់នឹងស្អីខ្លះអត់ទេបងប្អូនអត់ទេ ពួកវាអត់និយាយអញ្ចឹងទាំងអស់និយាយអញ្ចឹងពួកវាប្រហែលជាឆ្ងល់តែចោលឡងថ្ងៃមិនក៏ដឹងពួកអញនិយាយគ្នាទេត្រង់ថាខ្ញុំ ដឹងមិនដឹងមិនសំខាន់ទេពួកវាអត់និយាយពីរោវិធីថាថាពេលដែលវាប៉ះពាល់ជាមួយ នឹងអ៊ុយក្រែនរុស្ស៊ីប៉ុណ្ណឹងហ្នឹង តើសេដ្ឋកិច្ចរវាងកម្ពុជាជាមួយនឹងបណ្ដាប្រទេសជុំវិញពិភពលោកវាប៉ះពាល់អីខ្លះកម្ពុជាយើងត្រូវធ្វើយ៉ាងម៉េចដើម្បីជៀសឲ្យផុតអំពីបញ្ហាវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោកហ្នឹងធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋកម្ពុជាវាគួរតែនិយាយឬក៏វិភាគថាតើយើងត្រូវចូលរួមជាមួយនឹងអង្គការសហប្រជាជាតិបែបយ៉ាងណា ដើម្បីឲ្យបញ្ចប់នៅសង្គ្រាមរវាងអ៊ុយក្រែនជាមួយនឹងរុស្ស៊ីហ្នឹង អត់មានជជែករឿងហ្នឹងទេបងប្អូនអត់មានជជែករកដំណោះស្រាយអីទេពួកខួរអាអស់នេះមួយចំនួននេះខួរវាខួរឆ្កែហ្មងខួរឆ្កែហ្មងវានាំគ្នាទៅសើចចំអកវាថាពួកឯងមើលហើយមិនត្រឹមប៉ុណ្្នឹងទេបងប្អូនមិនជឿចាំមើលបងវីដេអូមកសើចចំអកតាមប្រព័ន្ធសង្គម Facebook លេងជាមួយបងប្អូន អ្នកចំទាស់ជាមួយវាទៀត មិនត្រឹមតែវានិយាយនៅក្នុងគ្រប់វាទេវាយកចេញមកសោយចំអកទៀតសោយចំអកថាហែមើល NATO ពូទីនដាក់តែមកប្រៅអត់មានហ៊ានក្អកទេហែមើលអាមេរិកពូទីនដាក់មកប្រៅអត់មានហ៊ានក្អកទេអន់អន់មហាអំណាចអាចអីទេពួកឯងនៅពឹងអាមេរិកបានការស្អីអាមេរិកអន់ដល់មឹងមឹងបងប្អូនមិនជឿចាំមើលពួកវានឹងប្រងព្រាតនិយាយភាសាហ្នឹងវានឹងនិយាយភាសាហ្នឹង ពួកអាអស់នេះអត់ចេះអីក្រៅតែពីរឿងនឹងទេវាគ្មានអីក្រៅតែពីរឿងនឹងទេវាអត់មានតាមតាមថាតើយើងត្រូវរៀបចំយ៉ាងម៉េចយើងត្រូវធ្វើយ៉ាងម៉េចយើងត្រូវចូលរួមយ៉ាងម៉េចយើងត្រូវដោះស្រាយយ៉ាងម៉េចនៅពេលដែលបញ្ហា ពិភពលោកមាន វាអត់ជជែករឿងហ្នឹងឯងខួរក្បាលវាហ្នឹងបើថាស្រឡាញ់អាណាហើយទោះជាអានោះសម្លាប់ម៉ែវាចោលសម្លាប់ ណាសម្រាប់ឪវាចោលចាប់រំលោភប្រពន្ធវាចាប់រំលោភកូនវាក៏ដោយក៏វានៅតែថ្វាយបង្គំអាស្អីគេនោះដែរអានឹងខ្ញុំលើកការប្រៀបធៀបណាក៏វាណាក៏វានៅថ្វាយបង្គំពួកអាស្អីគេនោះដែរវាឈួតដល់ប៉ុណ្ណឹងបងប្អូនណាវាឈួតដល់ប៉ុណ្ណឹងពេលហ្នឹងមិនមែនជាពេលដែលយើងត្រូវនិយាយអំពីរឿងទេ អំពីបញ្ហាថាតើហេតុអីបានជា NATO មិនវាយហើយបើសិនណាជាថា NATO វាយពួកឯងស្មានថាពួកពួកឯងស្មានតែរឿងនឹងវាតូចគ្រាន់តែរុស្ស៊ីជាមួយយូក្រែនប៉ុណ្ណឹងណាប្រែប្រួលធំណាស់សេដ្ឋកិច្ចព្រោះសេដ្ឋកិច្ចបច្ចុប្បន្ននេះគេត្រូវការគេត្រូវការបង្កើនឡើងវិញប៉ុន្តែ ពិភពលោកបច្ចុប្បន្ននេះសេដ្ឋកិច្ច ទោះជាឯងនាំគ្នាបង្កើនសេដ្ឋកិច្ចក្នុងស្រុកបើកលំហដោយកូវីដ19ប៉ុន្តែសេដ្ឋកិច្ចនឹងវា down គ្រប់កន្លែងមានអាណាដើរលេងមានអាណាទៅស្រុកឯងសេដ្ឋកិច្ចធ្លាក់ចុះដោយសារជំងឺ Covid-19 មកជាន់ហើយយើងចំណាយលុយជាច្រើនក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ Covid-19 ឥឡូវសេដ្ឋកិច្ច ដែលវាមានបញ្ហាប្រឈមជាមួយនឹងបញ្ហា ប្រឈមជាមួយបញ្ហាសង្គ្រាម ពិភពលោកទៀតហើយសង្គ្រាមនេះ តាដាក់ទនកម្មរុស្ស៊ីរុស្ស៊ីវារើយល់ទេតាកណាទនកម្មអារុស្ស៊ីហ្នឹងដែលវាខំរើហ្នឹង គឺវារើ ដើម្បីឲ្យវារួចពីទនកម្មដើម្បីឲ្យវាមានតម្ងន់នៅក្នុងការចរចាបញ្ចប់នៅទនកម្មទាំងឡាយប៉ុន្តែយកអង្គើហង្សា ដើម្បីទៅបញ្ចប់ទុនកម្មវាទៅអត់រួចយកការឈ្លានពានប្រទេសដទៃដើម្បីទៅបញ្ចប់ទុនកម្មរបស់ខ្លួនទៅមិនរួចមិនត្រឹមតែទៅមិនរួចទេថែមទាំងបន្ថែមទៅមុនថែមទាំងបន្ថែមទៅមុនទុនកម្មហើយវាធ្វើឲ្យប៉ះពាល់ហើយបងប្អូនដឹងហើយថារុស្ស៊ីផលិតដែលខ្លាំងជាងគេនឹងនៅលើពិភពលោកគឺអ៊ូស្ម៉ាន់ ហើយលក់ជុំវិញពិភពលោកគឺអ៊ូស្មានអញ្ចឹងបើសិនណាជាអ៊ូស្មាននឹងណាបើសិនណាជាអ៊ូស្មាននឹង ប្រឈមនឹងបញ្ហាវាយ៉ាងម៉េចអានឹងសាប៉ះពាល់ប៉ះពាល់ប្រទេសធំធំ គេថាតម្រៃជុលគ្នាងាប់សម្ៅសង្អាណាហើយយើងនឹងជាសម្ៅសង្អាតែជាប្រទេសតូចតាចទេណាតែកុំឈួតពេក កុំឈួតពេកណាអាមេរិកមិនខ្លាចទេក្នុងការធ្វើសង្គ្រាមវាស់កម្លាំងបាយក៏ដោយកម្លាំងប្រដាប់អាវុធក៏ដោយកម្លាំងសេដ្ឋកិច្ចក៏ដោយអាមេរិកគ្មានចំណុចណា ដែលក្រមរុស្ស៊ីទេបើមិនអញ្ចឹងមិនមែនសហរដ្ឋអាមេរិកត្រួតត្រាពិភពលោកទាំងមូលទេត្រូវយល់អញ្ចេះហើយរុស្ស៊ីដែលបង្ហាញពីភាពខុសខើរបស់ខ្លួនហ្នឹង ពួកអ្នកឯងទៅគ្រប់គ្រងរុស្ស៊ីហើយពួកអ្នកឯងតែងតែនិយាយថាអាមេរិកនឹងខូខើទៅឈ្លានពានតែប្រទេសគេឥឡូវដល់ពេលរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែនពួកឯងនាំគ្នាផ្ទះដៃឃើញទេរុអាមេរិកអត់ហ៊ានជួយអ៊ុយក្រែនទេអាមេរិកអត់ហ៊ាន ជួយអ៊ុយក្រែនទេ NATO អត់ហ៊ាន ជួយអ៊ុយក្រែនទេអ៊ុយក្រែនអូរុស្ស៊ីចូលមកគេអបអសាតោកងទ័ពរុស្ស៊ីដែលចូលមកដល់ប្រទេសអ៊ុយក្រែនវាវាតែងតែនិយាយថា មហាអំណាចអាមេរិកនឹងតែងតែដើរឈ្លានពានគេ ពួកវាពួកវាពួកអាស៊ីភីឯងស្ដាប់អញថ្ងៃនេះពួកឯងតែងតែនិយាយថាស្អប់ណាស់ប្រទេសធំធំដើរធ្វើបាបប្រទេសតូចតូចឆ្លៀនពៀនពួកឯងស្អប់ណាស់ប៉ុន្តែ ហេតុអីបានជាឯងទៅគ្រប់គ្រងរុស្ស៊ីឲ្យមកឆ្លៀនពៀនអ៊ុយក្រែនគេឯងស្អប់ណាស់គេពួកឯងស្អប់ណាស់ ស្អប់អាមេរិកទៅឆ្លៀនពៀនអាងតែប្រទេសធំអាងតែមហាអំណាចពួកឯងតែងតែនិយាយមិនដាច់ពីមាត់ថាអាមេរិកអាងតែខ្លួនឯងមហាអំណាចទៅឯណាទៅណែអឺអឺអឺទៅប្រទេសអ៊ីរ៉ាក់ទៅបង្កើតសង្គ្រាមនៅបណ្ដាប្រទេសគេនានាអាងតែប្រទេសធំ ដល់ពេលសហរដ្ឋអាមេរិកអត់វាយវាថាអាមេរិកអន់ដល់ពេល NATO អត់វាយវាថា NATO អន់រួចវាថារុស្ស៊ីនឹងខ្លាំងដែលអាចឆ្លៀនពៀនគេបានអញ្ចឹងពួកអាខួរក្បាលកុម្មុយនីសនេះវាអត់និយាយសច្ចធម៌យុត្តិធម៌និងមនុស្សធម៌ទេពួកអានេះអាមួយចំនួននេះណាខ្ញុំនិយាយមួយចំនួននេះខ្ញុំនិយាយអាមួយចំនួននេះហើយពួកឯងថោកមែនឯងចូលបើជាមួយអាមេរិកឯងថា អាមេរិកនឹងធំចូលចិត្តធ្វើបាបតូចដល់ពេលរុស្ស៊ីធ្វើបាបអ៊ុយក្រែនពួកឯងបែរទៅជានិយាយថាអាមេរិកអន់គ្រប់គ្រងរុស្ស៊ីអីគេទួយមកអាខួឆ្កែពួកអាខួឆ្កែមួយចំនួន អាខ្លះតសេនៅក្នុង WhatsApp អាខ្លះសរសេរនៅក្នុង Telegram អាខ្លះនិយាយពីចំអកលើកលើឯងចំអកឯងប្រឹងចំអកក៏ដូចម៉ែអាបំបាញ់ក្បឿង ផ្អកចំអកទៅឯងខំចំអកអញមិនមែននិយាយការពារសហរដ្ឋអាមេរិកទេអញនិយាយឈរនៅក្នុងគោលយមហោសច្ចធម៌យុតិធម៌និងមនុស្សធម៌អញអត់ចង់ឃើញរុស្ស៊ីលុកលុយអ៊ុយក្រែនបើចិត្តអញវិញចង់ឲ្យ ប្រើកម្លាំងបាយទៅតបជាមួយនឹងអ៊ុយក្រែនតបជាមួយនឹងរុស្ស៊ីផងហើយកម្លាំងបាយអញបើសិនអញដឹកនាំពិភពលោកកម្លាំងបាយអញខុសពីគេអញអត់ទៅ ទៅទៅសម្រាប់មនុស្សច្រើនទេរកវិធីយ៉ាងម៉េចលេងតែអាមេនឹងមួយកវាត់ចោលទៅ2 3ហ្នឹងកវាត់ចោលទៅវាអាចផ្លាស់ប្ដូរហើយណាអាហ្នឹងអាហ្នឹងកម្លាំងបាយប៉ុន្តែកម្លាំងបាយមិនមែនជាមធ្យោបាយដែលអាចដោះស្រាយបញ្ហា បានគ្រប់រឿងទេដាច់ខាតពីព្រោះគំនុំវា មាន ការសងសឹកទោះជាគេនៅម្នាក់ក៏គេ តាមសងសឹកដែរយល់ហើយយល់ទេ ចឹងហើយបានជាពួកអញនេះរិះគន់ឲ្យមេឯងនឹងប្រាប់ថាឲ្យធ្វើល្អឲ្យបានច្រើនហើយយល់ឲ្យពួកឯងនឹងធ្វើល្អឲ្យបានច្រើនណាបើពួកឯងអត់ធ្វើល្អទេអញប្រាប់អ្នកប្រជាធិបតេយ្យហើយសម្លាប់អត់អស់ទេដូចដូចនៅក្នុងស្រុកខ្មែរចឹងហើយថាសម្លាប់កំតិចសង្គ្រោះជាតិអស់ហើយច្រឡំហើយសង្គ្រោះជាតិអត់អស់ហើយគ្រាន់តែសង្គ្រោះជាតិ វាចូលទៅនៅបាក់នេះបន្តិចវាចូលទៅនៅបាក់នោះបន្តិចទៅបកើតបាក់នេះបន្តិចទៅបកើតបាក់នោះបន្តិចប៉ុន្តែថាពលឹងសង្គ្រោះជាតិអស់ហើយអត់អស់ទេអាឈួតមិនត្រឹមតែមិនអស់ទេពលឹងនឹងកាន់តែមានឥទ្ធិពលទៅឥទ្ធិពលទៅបំបែកជាច្រើនដើម្បីបង្កើនសក្តានុពលភាពហើយកុំជូឲ្យតែឯងធ្វើបាបកាន់តែខ្លាំងកំហឹងសងសឹកគេកាន់តែខ្លាំងកាលណាកំហឹងសងសឹកគេកាន់តែខ្លាំងគេនៅពួនគ្រប់ច្រកកន្លោះ ពេលខ្លះមានអាខ្លះចង់សងសឹកជាមួយឯងទៅពួនក្រុមពងឯងទៅលិតពងឯងទៅបៀមពងឯងទៅជញ្ជក់ពងឯងក៏ថាបានដែរដើម្បីសងសឹកនៅថ្ងៃក្រោយ ដូច្នេះអង្គើហង្សាគឺបង្កើតគំនុំហើយយល់ទេរបៀបដឹកនាំអង្គើហង្សា គឺការបង្កើតគំនុំកាលណា បង្កើតគំនុំណាគេរកវិធីទោះជាឆ្នាំហ្នឹងគេធ្វើមិនបាន គេរងចាំឆ្នាំក្រោយទៀតគេថាកូនប្រុស 20ឆ្នាំទៀតក៏វាអត់ទាន់ហួសពេលដែរហើយយល់អញ្ចឹងហើយបានជា ពួកខ្ញុំតែងតែនិយាយថាបើពេលពួកឯងមានអំណាចធ្វើល្អឲ្យឲ្យច្រើនហើយកុំអាងកភ្លើងប្រក្រាបគេបានថ្ងៃហ្នឹងអូខេហើយប្រក្រាបគេបានថ្ងៃហ្នឹងហើយបំបែកគេបានថ្ងៃហ្នឹងប៉ុន្តែថ្ងៃស្អែកចុះថ្ងៃខាងស្អែកចុះរបៀបរស់នៅ របស់ពួកឯងយ៉ាងម៉េចអ្នកខ្លះដើម្បីសងសឹកជាមួយពួកឯងចូលទៅគាំទ្រពងឯង ទៅត្រោពងឯងទៅលិតពងឯងថ្ងៃណាមួយ មើលតែឯងភ្លេចខ្លួនខំពងឯងផ្ដាច់ក៏ថាបានតែកំជូតែកំជូអញ្ចឹងហើយ បានជា ធ្វើយ៉ាងណាក៏ដោយដឹកនាំឲ្យគេស្រឡាញ់ដើម្បីឲ្យគេស្រឡាញ់គឺមនុស្សធម៌មានតែមនុស្សធម៌ទេ ការដឹកនាំតាមបែបមនុស្សធម៌មានគេស្រឡាញ់ទោះជាលោកឯងដើរទៅណាម្នាក់ឯងក៏ដោយ ក៏មាន តែគេការពារក៏មានតែគេគ្រប់គ្រងប៉ុន្តែដឹកនាំដោយហ៊ុនសែនរាល់ថ្ងៃនេះបើគ្មានរើសកម្លាំងការពារអាយុជីវិតខ្លួនឯងទេ ទៅណាមកណា ទៅណាមកណាដូចជាសត្វខ្លា ដែលគេដាក់ក្នុងទ្រុងមិនឲ្យឃើញពន្លឺខ្លាចវាខ្លាចងាប់ហ៎អញ្ចឹងវាមិនប្រើអង្គរៈច្រើនវាខ្លាចងាប់អាមនុស្សខ្លាចងាប់មានតែមនុស្សអត់មានគុណធម៌ អត់មានសីលធម៌មនុស្សដែលមានគុណធម៌មានសីលធម៌ដើរហើរសេរីពេញនឹងទាំងអស់ពួកដែលមានសេរីភាពណាតែពួកអាមនុស្សដែលខ្លាចងាប់អាមនុស្សដែលដឹកនាំអាក្រក់វាហ៊ានណាវាហ៊ានដើរអីឆ្វេងឆ្វាចដើរឆ្វេងឆ្វាចមិនស្រួលនឹងស្បែកជើងចូលប្រអប់មាត់វាលើនឹងសាមើលមើលហើយដល់ប៉ុណ្្នឹងហើយវាអួតទៀតវាអួតតែវាចំណាប់ទៀតសេរីភាពរបស់វាមិន បានប្រហែលឆ្កែគេដឹកលេងនៅតាមនេះផង ខ្ញុំប្រាប់ទៅសេរីភាពពួកអស់នោះពីពួកវាធ្វើអាក្រក់ពេកហើយវារើសកម្លាំងដើម្បីការពារវាហើយទៅណាមកណាខ្ញុំមិនចេះរស់ទេ ទៅណាមកណាមានគេតាមប្រសិទ្ធប្រសាចការពារពីមុខពីក្រោយហ្នឹងខ្ញុំមិនចេះរស់ទេខ្ញុំមិនចេះរស់ទេបងប្អូនអញ្ចឹងខ្ញុំធ្វើអីមិនកើតទេខ្ញុំ ធ្វើធំមិនកើតទេហើយបើខ្ញុំធ្វើធំតោះតែខ្ញុំអាចដើរទៅណាម្នាក់ឯងជាមួយតែ2 3នាក់មិនបាច់ថាម្នាក់ឯងតែ2 3នាក់2 3នាក់បានបាច់ច្រើន ហើយស្រុកហ៊ុនសែននេះបងប្អូនហើយថាវាចំណាយលុយបើហ៊ុនសែនទៅកន្លែងណា បងប្អូនមើលរដ្ឋមន្ត្រីទាំងអស់វានាំគ្នាទៅទាំងអស់វាអត់ធ្វើការងារទេវាអត់ធ្វើការងារទេ វានាំគ្នាចាយលុយហើយវាទៅនឹងវាចាក់សាំងរដ្ឋណាបងប្អូនណា មិនមែនវាទៅនេះណាហ៊ុនសែន ទៅសម្ពោធកន្លែងណា ហើយដើរតែសម្ពោធដើរតែសម្ពោធមិនដឹងជាអាចគោស្អីទេហើយទៅនឹង ពួកហែហមទៅនឹងគឺថា2 3 4 5ថ្ងៃហ្នឹងពួកវាអត់ធ្វើការអីទាំងអស់ក្រសួងអសកម្មទាំងអស់អត់មានធ្វើការងារអីទាំងអស់ការងារដែលត្រូវធ្វើការងារដែលត្រូវធ្វើមិនទាន់អត់ធ្វើអីទាំងអស់ទៅជាមួយសម្ដេចសិនហើយបងប្អូនទៅសម្ពោធបើទៅទៅ2នាក់3នាក់អីមេធំធំអីទៅអានោះមិនមែនទេបងប្អូនអើយរដ្ឋមន្ត្រីទាំងអស់វានាំគ្នាទៅទាំងអស់ទៅទាំងអស់ ថារោងនឹងខ្ចង់តបាក់ដួលរលំហើយបើកុំតរោងនឹងពួកវាទេបងប្អូនណាដួលរលំអស់អាទម្លាប់ឈួតលីលានឹងអត់ព្រមបោះបង់ចោលទេទម្លាប់ឈួតលីលានឹងព្រោះម្ចាស់ក្រសួងសម័យក្រសួងមួយមួយវានាំគ្នាទៅវាជិះឡានរត់ណាវាចាស់សាំងរត់ណាណាហើយ យើងធ្វើការបំរើរដ្ឋបើ9គ្នាលេង8ម៉ោង វាប្រមូលគ្នា ទៅសភាក៏ទៅកន្លែងទៅអង្គុយស្ដាប់ហ៊ុនសែននិយាយប្រមូលគ្នាក្រសួងទាំងអស់គ្រូបង្រៀនទាំងអស់នាំគ្នាទៅទាំងអស់ថ្ងៃនោះត្រូវបង្រៀនក៏បិទសាលាមួយថ្ងៃទេអត់រៀនទេយីអាទម្លាប់នៅស្រុកយើងបែបហ្នឹងវាអត់ប្រងកវត្តចោលគេកែតម្រង់គេនិយាយរិះគន់ប៉ុណ្ណឹងអត់ព្រមធ្វើឲ្យបានល្អហើយប្រមូលគ្នាទៅគ្រាន់តែអង្គរៈ គ្រាន់តែអាអ្នកទៅរាវរាវរាវមីននិងអាអ្នកទៅយាមអាកន្លែងវេទិកាម៉ែវានោះមួយអាទិត្យមុន គឺថាកងកម្លាំងបើថាចុះទៅខេត្តណាហ៊ុនសែនចុះទៅខេត្តណាខ្ញុំប្រាប់ហ៊ុនសែនចុះទៅខេត្តណា គឺថាកងកម្លាំងទាំងតាហ៊ានទាំងប៉ូលីសទាំង PM ទៅពិនិត្យនិងទៅយាមកន្លែងវេទិកានោះសឹងមួយអាទិត្យហើយមួយអាទិត្យនឹងវាអត់ធ្វើអីទេ វាទៅយាមអង្គុយផឹកស៊ីស្រីញីអូនបងតប៉ែឡែលោតអីទម្រាំបើដល់ថ្ងៃសម្ដេចដៃជូទៅសម្ភាសខាតការងារអស់ប្រមាណខាតលុយជាតិអស់ប្រមាណបំផ្លាញលុយជាតិអស់ប្រមាណបងប្អូនមើលវាយករឿងលុយជាតិទៅធ្វើរឿងកាប៉ិកប៉ុកចុះបើសិនណាជាយើង ទៅសម្ភាសទៅសម្ពោធរៀបចំវេទិកាមួយនិយាយទៅហើយ រដ្ឋមន្ត្រីណាធ្វើការងារនៅធ្វើការងារបជាធ្វើការងារឥឡូវនេះរដ្ឋមន្ត្រីចុះតាមខេត្តទាំងអស់អត់មានធ្វើការងារនៅក្នុងក្រសួងទេអត់អត់ទាំងអស់ការងារអីក៏អត់ធ្វើដែរវាអត់ធ្វើទេវាធ្វើទេវាដើរអីចឹងចឹងចឹងអត់ធ្វើទេដើរតែជាមួយហ៊ុនសែនហ៊ុនសែនអត់មានការងារអីទេនៅស្រុកខ្មែរតាំងពីអាកូតាំងពីមុនកូវីដមកស្រុកខ្មែរអត់ធ្វើអីទេបងប្អូនស្រុកខ្មែរ អត់ដែរធ្វើអីទេដើរតែសម្ភារស្ពោតសម្ពោតស្ពានសម្ពោតផ្លូវសម្ពោតអីអីចឹងទៅចេះតែដើរធ្វើចឹងទៅជួនណា ទៅហ៊ុនសែនតនេពេកទៅគេអញ្ជើញ ទៅចែកសញ្ញាបាត់លេងអីចឹងទៅខ្ញុំថាអោលោកឲ្យលោកនាយករដ្ឋមន្ត្រីសុកខ្មែរមានអីពិបាកធ្វើបងប្អូនឆ្កែក៏វាចេះធ្វើដែរគ្រាន់តែគេយកទៅឲ្យព្រុសនៅ លើវេទិកាម្ដងមកកាលនោះឆ្កែក៏វាចេះធ្វើដែរ នាយករដ្ឋមន្ត្រីស្រុកខ្មែរធ្វើតែប៉ុណ្ណឹងណាមានអីក្រៅពីប៉ុណ្ណឹងអើរឿងធំជាងគេហើយបើចង់បដៅចង់បដៅរដ្ឋមន្ត្រីរបស់ខ្លួនអីយកមីក្រូមកក្នុងវេទិកាណែវិញសុខុនវិញសុខុនឯងធ្វើអញ្ចឹងមិនត្រូវទេលោកឯងធ្វើអញ្ចឹងមិនចេះសហការជាមួយគេហើយនិយាយអស់អាណាមើលនោះហ៎អ្នកណាមិនព្រមបងពុនយកឡាន500 600ទៅដុតចោលទាំងអស់5000 6000ទៅដុតចោលទាំងអស់ហើយនិយាយអាណាស្ដាប់នោះកាលពីមុនឯងមិនគុំនិយាយអញ្ចឹងឥឡូវអ្វីក៏មកធ្វើនិយាយអញ្ចឹងនិយាយអាណាស្ដាប់ត្រូវនិយាយជាមួយនឹងអាខាងពុនដែរនោះនឹងអាពុនកយហេតុអីបានជាឯងឲ្យពុនហេតុអីបានជាមានឡានកិច្ចពុនច្រើនម៉េចហេតុអីអ្នកឯងប្រមូលពុនមិនបាន ក្នុងគណៈរដ្ឋមន្ត្រីនឹងគេបង្កើតឡើងសម្រាប់ជជែកគ្នាកុំឲ្យប្រជាជនប្រជារាស្ត្រគេដឹងឯងអត់ទេយកមកជេររដ្ឋមន្ត្រីខ្លួនឯងនៅនឹងមុខគេធ្វើអួតធ្វើក្អេងអាងឆ្កែក៏វាធ្វើកាត់ដែរខ្ញុំមិននិយាយអីទេសំបីតែឆ្កែក៏វាធ្វើកាត់ដែរមកគ្រាន់តែអាភាសាអញ្ចឹងអញ្ចឹងយកមកនិយាយអញ្ចឹងអញ្ចឹងអីនេះអ្វីដែលត្រូវគិតស្រុកខ្មែរយើងត្រូវគិតថាពួកលោកឯងត្រូវគិតតែរឿងហ្នឹង រឿងអីលើឯងទៅផ្ទះផ្ទះដៃគ្រប់គ្រងរុស្ស៊ីហើយបង្អាប់បន្តោសប្រទេសជិតខាងដោយអាឡែងអឺដោយអាហ្គានីស្ថានអញ្ចឹងណាពេលដែលសហរដ្ឋអាមេរិកដកតបថយដកតបថយមកវានាំគ្នាផ្ទះដៃចំអកឲ្យអាមេរិកក៏ដូចមែអាចចំគួតដល់ពេលអាមេរិកឲ្យលុយវាយកទៀតអាបើឯងចំអកឲ្យគេអញ្ចឹងឯងយកលុយគេធ្វើស្អី អវាទៅតសើចិនវាទៅតសើយួនប៉ុន្តែចិនជន់ក្បាលវាអាមេរិកកាំងដែលវាបតាប់ប្រអស់ហ្នឹងអាចដែរទៅយកដីវាមួយហើយអាចដែរទៅជន់ក្បាលវាទេ មិនត្រឹមតែប៉ុណ្្នឹងឯងជួយ ផ្នែកស្មារតីជួយ អ្វីផ្សេងផ្សេងទៀតសហរដ្ឋអាមេរិកអាចដែរប្រកាសនៃទេរុស្ស៊ីអាចដែរមកជួយ ក្បាលវាស្អីទេប៉ុន្តែ ធ្លាប់ជួយក្បាលអ្នកមានគុណវា គំនិតវាថោកទាបមានអាខ្លះធ្វើធំនៅសហរដ្ឋអាមេរិកនឹងហើយតំណាងឲ្យខ្មែរនៅសហរដ្ឋអាមេរិកនឹងហើយមានអាខ្លះគំនិតវាគុំអានេះចុយតម៉ែវាទៅខ្ញុំមិននិយាយឈ្មោះវាទេវាទឹកមកអាហ្នឹងបើមើលសំណេរវា បើឃើញសំណេរវាតសេ នៅក្នុង គ្រប់គ្នាវានោះ នៅក្នុងគ្រប់គ្នាវានោះបានដឹងថាវាថោកទាបប៉ុណ្ណាដឹងថាវាថោកទាបប៉ុណ្ណាខ្ញុំអត់និយាយកាន់ជើងសហរដ្ឋអាមេរិកទេណាបងប្អូនណាខ្ញុំអត់ទេខ្ញុំអត់មាននិយាយកាន់ជើងសហរដ្ឋអាមេរិកទេខ្ញុំក៏អត់មាននិយាយកាន់ជើង NATO ដែរខ្ញុំនិយាយថាពួកអ្នកឯងដែលនិយាយថាសហរដ្ឋអាមេរិកអន់និយាយថា NATO អន់ហ្នឹងអ្នកឯងនឹងចង់ឲ្យសង្គ្រាមផ្ទុះឡើងពេញពិភពលោកឯងមិន ក្រែងពួកអ្នកឯងនឹងនិយាយថាការពារសន្តិភាពឯងសំបីតាមេពួកឯងហ៊ុនសែនណាក៏បាននិយាយដែរថាសូមឲ្យរុស្ស៊ីនិងអ៊ុយក្រែននឹងដោះស្រាយគ្នាដោយសន្តិវិធីសារនយោបាយការទូតពួកវានិយាយអញ្ចឹងប៉ុន្តែ នៅ ក្នុងក្រុមវិញ ពួកវាអត់និយាយអញ្ចឹងទេពួកវានៅខាងកុម្មុយនីសសុខសាន្តក៏ដូចមែអាឆ្កែឆ្កួត ឯងឃើញសារព័ត៌មានល្អពេកដល់ពេលនិយាយខាងក្រៅម៉ែអាពួកនេះកុំមុនីឆ្អិនឆ្អៅទៅហ្មងថាកុំមុនីអីក៏កុំមុនីទៅចោះប៉ុន្តែឲ្យកុំមុនីឈរទៅលើមនុស្សធម៌សច្ចធម៌យុត្តិធម៌ទៅប៉ុន្តែកុំមុនីវានេះមិនមែនកុំមុនីឈរទៅលើសច្ចធម៌យុត្តិធម៌និងមនុស្សធម៌បែបការពីសន្តិភាពទេ វាបែរទៅជាឈរទៅលើចំហលិតពងត្រពងលៀបពងលុញពងអែលពង គិតថា អាពូទីននឹងធ្វើអីក៏វាត្រូវដែរសួរថាពូទីនចូលមកឈ្លានពានអ៊ុយក្រែននឹងអ្នកឯងយកតែត្រឹមត្រូវទេហើយសហរដ្ឋអាមេរិកដែលមិនមិនជួយអន្តរាគមផ្នែកទាហាននឹងអ្នកឯងយកថាអាមេរិកនឹងអាក្រក់ទេគេច្បាំងជាមួយរុស្ស៊ីតាមរយៈការដាក់ទណ្ឌកម្មទៅរុស្ស៊ីគេជួយអ៊ុយយូក្រែនប៉ុណ្ណឹងឯងឥឡូវឲ្យគេជួយអាម៉េចទៀត ពីព្រោះយូក្រែនមិនទាន់ជាសមាជិកនៃអង្គការ NATO ចំណែកឯកងទ័ព NATO ដែលគេដាក់នោះគេមិនមែនដាក់ការពារអ៊ុយក្រែនទេគេដាក់ការពារសម្ព័ន្ធភាព NATO របស់គេក្រៃលោរុស្ស៊ីវាយប៉ះពាល់បើរុស្ស៊ីវាយប៉ះពាល់សម្ព័ន្ធភាព NATO ប្រកាសណាស់ NATO គេដាក់ប្រាវឥឡូវនេះតែសម្ព័ន្ធភាពដតីដតីទៀតគេបានជួយប្រដាប់អាវុធជាច្រើនដល់អ៊ុយក្រែនគេអាចជួយបានប៉ុណ្ណឹង ហើយនឹងជួយដាក់ទណ្ឌកម្មទៅរុស្ស៊ីហើយអាទណ្ឌកម្មហ្នឹងបងប្អូនចាំមើលទៅតិចថាទណ្ឌកម្មហ្នឹងថោកជាងបាញ់គ្នាណាទណ្ឌកម្មហ្នឹង ដែលគេដាក់ហ្នឹងណាមានតម្លៃធំជាងអ្វីអ្វីទាំងអស់ហើយបើសិនណាជាដល់ដំណាក់កាលមួយ គឺ Vladimir Putin នឹងដួលដោយ ខ្លួនឯងมันចាំបាច់ ប្រើអាវុធនុយក្លេអ៊ែរជាមួយពូទីនទេយល់ទេអានឹងប៉ុន្តែវាវាវាវាត្រូវការ take time វាត្រូវការ take time រយៈពេល ខ្ញុំយល់បងប្អូនខ្ញុំខ្លួនឯងខ្ញុំអត់ចង់ take time ទេខ្ញុំចង់ឲ្យដោះស្រាយបញ្ហាឲ្យលឿនបើថាឯងបាញ់មកអញបាញ់ទៅចិត្តមិនថាខ្ញុំមិនថាបងប្អូនទេ ចង់ថាណាលេអារុស៊ីអូខ្ទេចតែមកណានិយាយចឹងស្រួលហ៎ប៉ុន្តែបើវាខ្ទេចតែអាពូទីននឹងនឹងកងទ័ពវាកងទ័ពជ្រុលនិយមវាមួយចំនួនមានអីប៉ុន្តែតបាញ់គ្នាងាប់ប្រជាជនដែលគាត់អត់ដឹងអីហើយហើយអានោះបាញ់មកវិញតាហ៊ានគេដឹងពីកន្លែងគេប្រយុទ្ធតមានត្រូវឯណា កន្លែងដែលមិនប្រយុទ្ធផ្ទាល់គឺប្រជាជនប្រជាជនគាត់អត់ដឹង ថាកម្លាំងក្របមកពីណាអីពីណាគាត់ដឹងមកពីណាគាត់អត់ដឹងផងតែហ៊ានគេដឹងគេដឹងថាគេបាញ់ពីកន្លែងណាទៅកន្លែងណាគេត្រូវគិចពីកន្លែងណាទៅកន្លែងណាប្រជាពលរដ្ឋគាត់ដឹងពីកន្លែងណាប្រជាពលរដ្ឋភាគច្រើនក៏អត់ដឹងអត់ដឹងងាប់តែប្រជាពលរដ្ឋកងកម្លាំងងាប់តិចប្រជាពលរដ្ឋងាប់ច្រើនធ្វើម៉េចទៅមនុស្សធម៌ត្រូវគិតអាចំណុចហ្នឹងជាគោល ត្រូវគិតឲ្យចំណុចហ្នឹងអញ្ចឹងហើយបានជាពិភពលោកគេគិតមនុស្សធម៌ច្រើនអញ្ចឹងបើរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនឥឡូវហ្នឹងគេរួមគ្នាប្រយុទ្ធឥឡូវហ្នឹងដូចជាមាន រឿងថាពូទីនហ្នឹងចង់បញ្ជូនឲ្យគេទៅចរចាជាមួយនឹងប្រធានាធិបតីយូក្រែនលោកសេលិនស្គីរុស្ស៊ីនឹងចង់បញ្ជូនប៉ុន្តែរុស្ស៊ីនឹងបានប្រាប់ថាសូមឲ្យយូក្រែននឹងដាក់អាវុធចុះ ខ្ញុំជេរអារុស៊ីនឹងហ្មងខ្ញុំជេរតែកណ្ដួយម៉ែវាអានឹងយើងប្រើភាសាអាភាចុយម៉ែវាមកឆ្លៀនពៀនប្រទេសគេហើយគំរាមឲ្យគេដាក់អាវុធចុះដើម្បីចរចាជាមួយវាអានឹងមហាអំណាចវាធ្វើអញ្ចឹងហើយពួកឯងនាំគ្នាទៅគ្រប់គ្រងដល់ពេលអាមេរិកវិញឯងថាអាមេរិកចេះតែដើរឆ្លៀនពៀនគេកន្ទួយម៉ាក់អាចចោលផ្ទះផ្ទប់ណែខ្ញុំជេររុស៊ីណាមិនមែនជេរពួកឯងទេ អានឹងជេរនឹងដោយសារតែពួកអានឹងវាអត់មនុស្សធម៌ការពារសន្តិភាពម៉ែវាយកកំភ្លើងប៉ិនប៉ិនណានៃមកបាញ់ឯងងាប់អ្នកដែលស្លូតត្រង់អស់មកកណោអត់មែនងាប់តានេះណាភាគីវាងាប់រាប់រយអ្នកដែរទេហ៊ានរបស់ពួកអារុស៊ីនឹងងាប់រាប់រយអ្នកដែរមិនមែនងាប់តិចណាអឺមែនងាប់តាភាគីច្បាំងគ្នាទៅច្បាំងនេះមានងាប់អានឹងវាចឹងមែនមែនងាប់តាភាគីខាងនេះណាតែហ៊ានរុស៊ីវាមិនងាប់ណាងាប់ដល់គ្នា បាទនឹងជាកំហុសណាជាកំហុសអាពូទីនហ្នឹងវាមានមេដឹកនាំអញ្ចឹងហើយយើងទៅគ្រប់គ្រងអាពួកឈួតអញ្ចឹងខ្ញុំគ្រប់គ្រងឲ្យបាញ់គ្នាហេអញមិនគ្រប់គ្រងឲ្យបាញ់គ្នាអញគ្រប់គ្រងឲ្យដោះស្រាយគ្នាបើទោះធ្វើនយោបាយក៏ដោយកុំសម្លាប់គ្នាឆ្លោះគ្នាបាន និយាយភាសានឹងមាត់បាននិយាយទៅជេរទៅជេរគ្នាបានព្រោះជេរនឹងវាមិនដាច់ស្បែកជេរនឹងវាមិនដាច់នេះទេ ណាប៉ុន្តែសំខាន់គោរពគោលការណ៍ច្បាប់អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវទៅអានឹងវាគ្រប់គ្រាន់អានឹងអញ្ចឹងអញ្ចឹងទុនកម្មវាអាចជាសញ្ញាណាវាអាចជាសញ្ញាជំរឿសមហាអំណាចចុងក្រោយ ប្រសិនណាបើអំពើប្រៃផ្សៃរបស់ពូទីន កាន់តែធ្ងន់ធ្ងរធ្ងន់ធ្ងរទៅអានឹងយើងចាំមើលហើយបងប្អូនកុំសង្ឃឹមណាតិចតិចថា សង្គ្រាមដែលរុស្ស៊ីចូលមកយូក្រែននឹងហើយយកយូក្រែនបានហើយនឹងតិចថាពូទីននឹងជោគជ័យអស្ចារ្យណាវាដើរអត់យូរទេវាដើរអត់យូរទេគេរួមគ្នាសម្ពងវាដូចសម្ពងអីថ្ងៃក្រោយទៅអាចិននឹងវាចង់យកក្បួននឹងទៅធ្វើដាក់តៃវ៉ាន់ដែរចឹងហើយបានវាឈោមើលរាល់ថ្ងៃហ្នឹងអាចិនត្រឡប់ត្រឡុយហ្នឹងអាអាអាពួកចិនហ្នឹងវាចង់យកអាហ្នឹងដើម្បីវាយកទៅធ្វើដាក់តៃវ៉ាន់ដែរ ប៉ុន្តែសង្ស័យថាតៃវ៉ាន់និងនិងយូក្រែននឹងវាខុសគ្នាខុសគ្នាណាខុសគ្នាតៃវ៉ាន់អត់មាន តំបន់ផ្ដាច់ខ្លួនទេណាខ្ញុំប្រាប់យូក្រែនមានតំបន់អបគមបងប្អូនអ្នកនៅក្នុងប្រទេសកម្ពុជាអត់ដឹងថាប្រទេសយូក្រែននឹងប្រទេសយូក្រែននឹងមានសង្គ្រាមស៊ីវិលហើយមានតំបន់ផ្ដាច់ខ្លួនណា ដូចជាដូណាត់ដូចជាដូចជាតំបន់ផ្សេងផ្សេងប្រមាណទៀតដែលគេប្រកាសដែលពូទីនឲ្យប្រកាសទទួលស្គាល់ឯករាជ្យនោះនៅក្នុងគ្រាមាននឹងគឺជាសហព័ន្ធមួយ ជាសហព័ន្ធមួយដែលគេចងបញ្ចូលគ្នាដែរជាសហព័ន្ធដូចជាអាណាខេត្តមួយគេចងចូលគ្នាចឹងប៉ុន្តែមានអាណាខេត្តខ្លះវាអត់ឯកភាពវាអត់ឯកភាពវាផ្ដាច់ខ្លួនតាំងពី2014មក2014មកវាមានតំបន់ផ្ដាច់ខ្លួនច្បាំងគ្នាបាញ់គ្នា ណាបាញ់គ្នាដោយអាឡាពោតអញ្ចឹងវាមានតំបន់អញ្ចឹងហើយប្រធានាធិបតីថ្មីហ្នឹងគាត់គ្រាន់តែចង់ចូល ជាសមាជិក NATO ប៉ុន្តែគេក៏គេឆ្លើយអឺអើដែរ NATO ថាអាចឆ្លើយអឺអើដែរប៉ុន្តែធ្វើម៉េចឲ្យបញ្ចប់សង្គ្រាមស៊ីវិលហ្នឹងតើតើយូក្រែនទាំងមូលទៅនៅក្នុងយូក្រែនហ្នឹងបែងចែកគ្នាទៀតនៅក្នុងប្រទេសយូក្រែនហ្នឹងមានការបែងចែក តំបន់គ្នាទៀតអញ្ចឹងហើយបានជាវាប្រទៀងបតុងយល់ទេប្រទៀងបតុង គ្នាហ្នឹងវាធ្វើឲ្យមានសង្គ្រាមនឹងកើតឡើងអានឹងត្រូវយល់អំពីសារបានហ្នឹងហើយក៏និយាយថាអូហេតុអីបានជា NATO មិនការពារសមាជិករបស់ខ្លួនអត់ទេបងប្អូនពួក CPP មួយចំនួនច្រឡំហើយក្រន់តអ៊ុយក្រែនហ្នឹងគាត់ចង់ចូលជាសមាជិក NATO ទី31 ប៉ុន្តែគេកំពុងតែរៀបចំជជែកគ្នារុស្ស៊ីនឹងប្រកែកហាមមិនអោយចូលណែជាមួយ NATO ទេ ហើយតាមពិតខាង NATO ក៏គេមិនបដិសេធដែរពាក្យស្នើសុំចូលជាសម្ព័ន្ធភាពចាំបាច់គេត្រូវតែទទួលហើយប៉ុន្តែនីតិវិធី និងលក្ខខណ្ឌមួយចំនួន គេត្រូវសិក្សា ពីបេក្ខភាពរបស់ អុយក្រែនសិនហើយមិនទាន់បានធ្វើផងរុស្ស៊ីវាយគ្រឿងអញ្ចឹងទៅណា Ukraine is not in the NATO yet បាទគឺ Ukraine នឹងអត់ទាន់ជា សមាជិកភាពនៃ NATO ទេត្រូវយល់ប្រាប់ពួក ACPP ក្បាលឆ្កែមួយចំនួននឹងឲ្យយល់ផងណា បើសិនណាជាប៉ះពាល់សមាជិកណាមួយទាំង30របស់ NATO ខ្ញុំប្រាប់ប្រើឥឡូវហ្នឹងប្រើឥឡូវហ្នឹង NATO ដាក់ក្តាំងឥឡូវហ្នឹងប៉ុន្តែសួរថាជុះទោសទោះជាមិនប៉ះសមាជិកក៏ដោយប៉ុន្តែ ប្រធានាធិបតីមួយនឹងធ្លាប់ស្នើសុំចូលជាសមាជិក NATO យើងជួយអីបានសហគមន៍អឺរ៉ុបជួយពួកនឹងច្រើនណារហូតដល់ទុនកម្មមួយចំនួនរបស់រុស្ស៊ីកាលណាដាក់ទុនកម្មរុស្ស៊ីបងប្អូនត្រូវដឹង បើអាមេរិកដាក់ទណ្ឌកម្មរុស្ស៊ីអាមេរិកក៏ខាតប្រយោជន៍ដែរណាមិនមែនរឿងលេងសើចទេណាឧបមាថាអាមេរិកមានពាណិជ្ជកម្មជាមួយនឹងរុស្ស៊ីដាក់ទណ្ឌកម្មរុស្ស៊ីមិនមែនប៉ះពាល់តែរុស្ស៊ីណាវាប៉ះពាល់យើងដែរប្រទេសគេសុខចិត្តប៉ះពាល់វិស័យសេដ្ឋកិច្ចជាមួយនឹងរុស្ស៊ីដើម្បីជួយយូក្រែនគេធ្វើប៉ុណ្ណឹងហើយមិនទៀតឥឡូវហ្នឹង ដូចជាដាក់ទណ្ឌកម្មហ៊ុនសែនមិនមែនប៉ះពាល់ទៅហ៊ុនសែនណាវាប៉ះពាល់ប្រទេសគេដែរដូចអឺរ៉ុបប៉ះពាល់ឧបមាថាអឺរ៉ុបដាក់ទណ្ឌកម្មទៅហ៊ុនសែនមិនអោយប្រព័ន្ធអនុគ្រោះពន្ធ EBA រឿងទឹករឿងភ្លើងចូលសំទោសរឿងខោអាវសម្លៀកបំពាក់ចូលទៅក្នុងនោះហើយឲ្យចូលទៅឲ្យបង់ពន្ធឧទាហរណ៍ថាហ៊ុនសែនមិនអាចផលិតអាខោអាវនឹងចូលទៅឲ្យបង់ពន្ធបានអញ្ចឹងអឺរ៉ុបមិនត្រូវខាតដែរអឺរ៉ុបខាតអី អ្នកប្រើប្រាស់ធ្លាប់ទិញខោអាវខ្មែរដែលលើកលែងការបងពុនឧបមាតខោកបើយមួយ តម្លៃយើងធ្លាប់ទិញ10ដុល្លារ20ដុល្លារផលិតនៅស្រុកខ្មែរដោយសារអត់យកពុនតម្លៃនៅលើទីផ្សារវាថោកប៉ុន្តែប្រទេសណាដែលផលិតខោកបោយដូចគ្នាម៉ាកដូចគ្នាគុណភាពដូចគ្នាយកទៅលក់នៅទីផ្សារអឺរ៉ុបប្រជាពលរដ្ឋអឺរ៉ុបទិញខោកបោយមួយស្លៀកខោកបោយនឹងវាឡើង1 រហូតដល់ទៅ40ដុល្លារអានឹងវាមិនប៉ះពាល់សេដ្ឋកិច្ចប្រជាពលរដ្ឋទេបងប្អូនថាមើលមើលអញ្ចឹងបានជាគេជួយយូក្រែននឹងមិនមែនគេបញ្ចប់ការជួយទៀតឥឡូវនឹងពិភពលោកគេប្រជុំគ្នាជាបន្តដើម្បីជួយយូក្រែនតាមរូបភាពទនកម្មសង្គ្រាម ពិតប្រកបមិនមែនសង្គ្រាមបាញ់គ្នាទេខ្ញុំប្រាប់សង្គ្រាម ពិតប្រកបគឺជា សង្គ្រាមដែលអាចនាំឲ្យរស់នាំឲ្យស្លាប់គឺសេដ្ឋកិច្ច អាម៉េចបានពួកលោកឯងនឹងមើលឃើញតែពីរឿងរុស្ស៊ីបាញ់គ្នាគិតតែខ្លាំងណោះរឿងដែលខ្លាំងនៅពីក្រោយពេលដែលរុស្ស៊ីវាយដណ្ដើមយកអ៊ុយក្រែនបានបដូររដ្ឋាភិបាលអ៊ុយក្រែននោះអានុងបានវាជាសង្គ្រាមជាក់ស្ដែងអានុងបានរុស្ស៊ីខ្លាំងឬរុស្ស៊ីខ្សោយពូទីនខ្លាំងឬក៏ពូទីនខ្សោយអារឿងនោះអារឿងនោះទុះជាស៊ីជីនពីងដាក់កិច្ចសន្យាជាមួយនឹងនេះយ៉ាងណាក៏ដោយ អាហ្នឹងវាខូចខាតសេដ្ឋកិច្ចទាំងអស់គ្នានៅលើពិភពលោកហើយបើប្រទេសធំធំទាំង3ហ្នឹងខូចខាតសេដ្ឋកិច្ចនៅលើពិភពលោកហើយចុះអាតូចតូចវាយ៉ាងម៉េចដែរអាតូចតូចមិនប៉ះពាល់កាន់តែខ្លាំងយើងជាប្រទេសតូចតាចទេនៅឲ្យស្ងៀមពួកអាល្ងងខ្លៅ CPP មួយចំនួនពួកឯងត្រូវរកវិធី ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចពិភពលោក ដោយកូវីដផង ដោយសង្គ្រាម នៅនេះផង ពួកឯងនាំគ្នាគិតអឺនោះកុំគិតកាន់ជើងរុស្ស៊ីកុំគិតកាន់ជើងអាមេរិកកុំគិតកាន់ជើង NATO អញពួកអញកក់កាន់ជើងបានពួកឯងអត់ទេពួកពួកឯងប៉ះពាល់ជីវភាពអញនៅអាមេរិកនេះអត់ទេអញការងារធម្មតាលុយមានតែឡើងគ្មានទេចុះគ្មានបទុគ្មានចុះដូចនៅស្រុកខ្មែរនេះស្រុកឯងនេះ នៅស្រុកអញនេះលុយមានតឡើងលុយប្រាក់ខែប្រាក់ប្រាក់ម៉ោងមានតឡើងគ្មានរឿងទេថយក្រោយដោយស្រុកអាចំគួតឯងនេះ ហើយការងារកាន់តែមានច្រើនទៅណាការងារក្នុងស្រុកកាន់តែមានច្រើនទៅដោយសារអីដោយសាររឿងខ្លះមួយ ចំនួនគេយកការងារពីក្រៅស្រុកមកធ្វើក្នុងស្រុកវិញការងារកាន់តែមានច្រើនទៅ នៅក្នុងស្រុក ចំណែកឯពួកនៅស្រុកយើងមានបញ្ហាលុយដែលធ្លាប់បាន200ធ្លាក់នៅសល់150វាមិនដែលធ្វើការតាំងពី200ដល់ឥឡូវមកទទួលបាន150វាមិនដែលមានទេណាវាមិនដែលមានទេអានេះគេហៅថានយោបាយថយក្រោយតែយល់ទេចឹងហើយបាន ថាប៉ះពាល់ចឹងហើយបានជាខ្ញុំចង់និយាយមកប៉ុណ្ណឹងដើម្បីជា រឿងបាទជារឿងឲ្យបងប្អូនពិចារណាចាកអុចជាស្គីហឹមមិនបាញ់និយាយរឿងបាក់ខ្លួនឯងទេនិយាយតែពួកឯងនឹងទៅព្រោះពួកឯងរាល់ថ្ងៃហ្នឹងឯងអាចឆ្កែណាមកប្រកួតជាមួយអញ អញមិននឹងនិយាយពីប៉ាក់អញផងពួកអាឆ្កែឯងទាំងអស់គ្នានឹងមកប្រកួតជាមួយអញទៅហើយបើអញងាប់មែនអាឆ្កែឯងមានតែមានឯងខ្មោចពួកអាខ្មោចដែលមើលខ្មោចឃើញណាអញ្ចឹងហើយបានជាពួកអា CVP ពេលខ្លះវាទាញបនួងមកមិនមែនវាយវាថាវាយក្បាលអាឡុងប៉ុន្តែមិនមែនវាយក្បាលអាឡុងទេវាយក្បាលហ៊ុនសែនវាយក្បាលវាខ្លួនវាវាថាគេងាប់វាថាគេចប់ណាវាថាគេងាប់វាថាគេចប់ប៉ុន្តែមួយថ្ងៃមួយថ្ងៃ វាឆ្លោះតែជាមួយអ្នកងាប់ឆ្លោះជាមួយតែអ្នកចប់ហើយមួយថ្ងៃមួយថ្ងៃវានិយាយតែពីរឿងនិយាយដើមតែពីរឿងលោកសំនឹងស៊ីហើយវាថាអត់លោកសំនឹងស៊ីចប់ហើយហើយចុះបើចប់ហើយវាគួរតែដូចក្រុមព្រះគ្មានណាមលឹកពីឈ្មោះក្រុមព្រះទៀតទេការតាំងពីក្រុមព្រះ នៅរស់គ្មានណាគេចាប់អារម្មណ៍ជាមួយក្រុមព្រះទេហើយបើពួកវាទាំងក្នុងស្រុកនិងក្រៅស្រុកឲ្យតែសំរងស៊ីទៅតាណាឥឡូវវាចលនាឲ្យមានធ្វើបាតកម្មប្រឆាំងនឹងសំរងស៊ីទៀត ហើយមេវារុកឌៀមតាមឌៀមតាមឲ្យសំរងស៊ីចប់ត្រង់ណាចប់ត្រង់ណាបើវានៅប្រកួតជាមួយយើងរហូតណាវាថាបកសង្គ្រោះជាតិចប់ហើយងាប់ហើយជាងាប់ស្អីបើឯងនៅប្រកួតជាមួយអញរហូតហ្នឹងហើយអត់មាននិយាយពីរឿងភ្លើងទៀនណាហើយអត់មាននិយាយពីរឿងអីផ្សេងណានិយាយតែជាមួយអ្នកសង្គ្រោះជាតិណាឲ្យតែសួរឡើងមិនអាប៉ែងអាលាយហើយនៅអូប៉ែងអាលាយហើយ ហើយអញលឺអាពាអាលីនឹង4ឆ្នាំជាងហើយពួកឯងនឹងនិយាយតែចឹងបើពួកឯងមកឆ្លោះតែជាមួយតែអាបាលីនឹងឯងបើឯងកុំមកឆ្លោះជាមួយអញទេអញមានអ្នកឆ្លោះតែអានឹងងាប់មែនតើប៉ុន្តែបើពួកឯងមកឆ្លោះតែជាមួយពួកយើងពួកឯងមកច្បាំងតែជាមួយពួកយើងឯងថាពួកយើងស្លាប់អ្ហ្មិចចឹងហើយបានជាពួកអាប្រភ្លើឯងណាមុននឹងទាញពនួងឡើងវាយក្បាលគេហើយត្រូវពិនិត្យថាក្បាលគេឬក៏ក្បាលអញហើយត្រូវពិនិត្យអញ្ចឹង ហើយស្ទាបក្បាលឯងមើលស្ទាបថាតើក្បាលហ្នឹងក្បាលគេក្បាលអញបើក្បាលគេវាយទៅ ហើយបើសិនណាជាស្ទាបទៅអត់ដឹងថាក្បាលគេឬក៏ក្បាលអញហើយចេះតែនិយាយមកវាយចំក្បាលខ្លួនឯងហើយពួកឯងនឹងច្រើនតែវាយក្បាលខ្លួនឯងតាភាសាដែលឯងថាគេងាប់ហើយឯងមកប្រកួតជាមួយគេហឹមឯងគិតតែបាក់ខ្លួនឯងសិនទៅអើសំរងស៊ីអូលេងកើតហើយហើយមួយថ្ងៃណាពួកអាស៊ីពិភីគ្មាន អាប្រកាច់ណាមួយផុសពីសំរងស៊ី ពួកឯងនឹងបើអត់សំរងស៊ីពួកឯងនឹងក៏អត់បានអីជ្រះដែរអញប្រាប់ទៅពួកអាកូនក្មេងប្រឆាំងប្រឆាំងមួយចំនួនអាពួកព័ត៌មានហ្នឹងរាល់ថ្ងៃហ្នឹងវាបានកលីបវាបានជេរសំរងស៊ីតើវាបានផឹក ABC វាបានទៅជុំគ្នាស៊ីផឹកហ្នឹងមានសំរងស៊ីបានវាអាចមានឱកាសស៊ីផឹកបានបើសិនណាជាគ្មានសំរងស៊ីខ្លាំងទេ ពួកអាបកាច់និងអាបែងក្បឿងឯងនឹងអត់មានអីផឹកស៊ីទេព្រោះ ពួកអាម៉ាណែតក៏មិនបង្កើតក្រុមដើម្បីប្រឆាំងជាមួយ នយោបាយលោកសំរងស៊ីនិងក្រុមការពារលោកសំរងស៊ីគណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសដែរតើតាវាបង្កើតក្រុម ដើម្បីច្បាំងជាមួយពួកអញបានពួកឯងមានអីផឹកស៊ីមានអីជ្រះជ្រាំឥឡូវឯងសាកគិតមើលមើលបើឯងឲ្យអត់អញឲ្យអត់ពួកអញត្មងឲ្យអត់សំរងស៊ីអញប្រាប់ ហ៊ុនសែននឹងរំលាយពួកឯងចោលទាំងអស់ប្រព័ន្ធផ្សព្វផ្សាយរបស់ពួកឯងនឹងអាមិនអាម៉ាណែតរំលាយទាំងអស់លុយដែលវាចំណាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់វាទាំងអស់ពួកឯងលេងបានអីលិតក៏ដូចមកអាឈួតអានឹងមិនហៅតែវាយក្បាលខ្លួនឯងអាប្រភ្លឺអីពួកអាប្រភ្លឺនេះ បើប្រភ្លឺអញ្ចឹងឯងមករៀនពីអញទៅអញឈ្មោះតាដៃជោឡុងហ្នឹងមិនមែនកាឡូស្រាវដោយដៃជោកុយធ្វើតែឆ្កែយួនទេណាអញអត់មានឆ្កែយួនឆ្កែចិនឆ្កែអាមេរិកអីទេអញប្រាប់ឯងទៅណាអញនិយាយត្រង់ណានិយាយត្រង់ហេនិយាយរឿងនោះហើយបើណាចូលឯនេះបងប្អូនណាអញ្ចឹងបងប្អូនណាខ្ញុំអឺនិយាយប៉ុណ្ណឹងចោះបងប្អូនណាគ្រាន់តែចាប់អារម្មណ៍ពីរឿងអឺពួកអា CPP មួយចំនួនដែលវានិយម អឺកុម្មុយនីសហើយវាបង្អាប់អ្នកប្រជាធិបតេយ្យដែលវានិយាយនៅក្នុងក្រុម Telegram របស់វាក្រុមក្រុម Telegram ផងក្រុម WhatsApp ក្រុមផ្សេងផ្សេងផងហើយឥឡូវកំពុងតែគេសើចចំអកអូគេប្រហោះមានអាខ្លះគេប្រហោះសើចចំអកអញ្ចេះមួយចុះពីរខ្ញុំចង់ប្រាប់ទៅពួកវាខ្ញុំចង់បដៅពួកវាទេតាមពិតហ្នឹងថ្ងៃនេះខ្ញុំចង់បដៅទៅពួកវាទេចង់បដៅថាពួកឯងម្នាក់ម្នាក់អាណាក៏ស្រឡាញ់សន្តិភាពដែរ ប៉ុន្តែពេលឯងឃើញប្រទេសមហាអំណាចធំមួយចូលសង្គ្រប់ប្រទេសតូចតាចមួយដែលនៅភូមិផងរបងជាមួយឯងនាំគ្នាទះដៃណាឯងនាំគ្នាចំអកឲ្យអាមេរិកថាអត់ជួយផងដល់ពេលគេទៅជួយមិនស្រួលឯងថាអឺមិនស្រួលថាអូអាមេរិកនឹងយកអ៊ុយក្រែនធ្វើជាឧបករណ៍ដើម្បីទៅធ្វើបាបគេទៀតក៏ដូចម៉ែអានផ្ទះផ្ទប់អស់ហ្នឹងឯងនិយាយមកវានិយាយចេះតែមានដល់ពេលអាមេរិក ទៅជួយប្រទេសដទៃវាថាអាមេរិកនឹងចេះតែដើរឈ្លានពានគេសំបីតែអាមេរិកបណ្ឌិតសភារបស់ហ៊ុនសែនវាតែនឹងនិយាយចឹងវាថាចេះតែដើរឈ្លានពានគេ ដល់ពេលរុស្ស៊ីវាទះដៃអបអសាទៅកន្ទួយម៉ែអាមបែងក្បឿងពួកឯងនេះបានផុងផុងផុងផុងបាក់ថ្មិញអស់3 4បានឯងដឹងខ្លួនយីអាផ្ទះគ្រប់នេះឯងនិន្នាការនិន្នាការទៅឯងកុំមុនីកំណត់កុំមុនីកុំមុនីទៅអញកំណត់សេរីសេរីទៅប៉ុន្តែកុំកុំមុនីជ្រុលនិយមកុំសេរីជ្រុលនិយម គុំសេរីដល់ជ្រុលនិយមគុំគុំមនីដល់ជ្រុលនិយមហើយត្រូវគិតគុំមនីត្រូវមានមនុស្សធម៌សច្ចធម៌យុត្តិយុត្តិធម៌ផង សេរីក៏ដូចគ្នាសេរីត្រូវមានគុណត្រូវមានសច្ចធម៌យុត្តិធម៌និង មនុស្សធម៌ផង ហើយបើសិនណាជាសេរីបាត់បង់មនុស្សធម៌បាត់បង់សីលធម៌យុត្តិធម៌អានឹងសេរីមិនកើតប្រជាធិបតេយ្យមិនកើត ហាក់បើគុំនេះប៉ុន្តែបើគុំនេះខូខើប្រេកផ្សាយបាត់បង់ភាពជាមនុស្សតើគុំនេះនឹងរស់នៅបានទេរស់នៅអត់បានទេក្រែងមនុស្សត្រូវការល្អត្រូវការសន្តិភាពឯងអានឹងត្រូវអញ្ចឹងចង់បានថ្ងៃនេះគឺចង់បដៅក្បាលពួកអា CP មួយចំនួនទេដែលវាទៅសេអីល្ងើពកថ្ងាស់អីនិយាយឌៀមតាមឯងឯងឌៀមតាមទៅឯងគិតរកវិធីគិតនោះជួយស្ដារសេដ្ឋកិច្ចក្នុងស្រុកនោះ រកវិធីគិតនោះតើមកប្រជុំអាស៊ានបានទេអត់មេឯងនេះខ្លាយទៅជាមេប្រធានអាស៊ាននោះឥឡូវដល់មានបញ្ហាអ៊ុយក្រែនអញ្ចឹងតើប្រជុំបានទេនៅថ្ងៃទី17 18នៅថ្ងៃទី27 28ខែមិនិនា ខាងមុខហ្នឹងដែលអាមេរិកស្នើជួបប្រជុំជាមួយអាស៊ានហ្នឹងទៅរកវិធីហ្នឹងអាចនឹងប្រែប្រួលណាអានេះព័ត៌មានបឋមដែលខ្ញុំទទួលបានទេដោយខ្ញុំនិយាយការពីវីដេអូមុនអញ្ចឹងខ្ញុំនិយាយថា ប្រជុំអាស៊ាននិងអាមេរិកនឹងតំណងជាខែ3បើមិនខែ3ខែ4ឥឡូវនោះប្រហែលជាវាអាចអញ្ចឹងហ្នឹងមែនណាវាមិនអាចខែ3ខែ4ទេពីព្រោះបញ្ហានៅយូក្រែននឹងអញ្ចឹងទៀតទៅហើយបញ្ហាវានឹងអាចនឹងអាចប្រែប្រួលបាទដឹងបានប្រជុំបានបានទេចាំមើលមើលវវទៅដល់ពេលចុងបញ្ចប់ទៅស្រាប់តាអាស៊ានអាមេរិកនឹងមិនអាចប្រជុំជាមួយគ្នាបាន នៅក្នុងពេលដែលហ៊ុនសែនធ្វើជា ប្រធានអាស៊ានតុំនឹងទី1ទី2បងប្អូនកុំច្រឡំណាកុំបងប្អូនជាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសហ៎ត្រូវយល់អញ្ចេះប្រជុំអាស៊ានអារ៉ុបមិនមែនប្រជុំហ៊ុនសែននិងអាមេរិកទេ សំទោសប្រជុំអាស៊ានអាមេរិកមិនមែនប្រជុំរវាងហ៊ុនសែនជាមួយនឹងអាមេរិកទេត្រូវយល់ខុសគ្នា អ្នកខ្លះគាត់មិនសប្បាយចិត្តជាមួយនឹងអាមេរិក ហេតុអីបានជាអាមេរិកនឹងយកជនផ្ដាច់ការមកអង្គុយជាមួយខុសការងារគឺការងារការងារសមាគមមួយគឺតំណាងឲ្យអាស៊ីមួយតំណាងដល់អាស៊ានចឹងហ៊ុនសែនមកក្នុងនឹងមិនមែនជាជនកុម្មុយនីជាជនតំណាងឲ្យអាស៊ានមកអង្គុយនឹងតំណាងឲ្យអាស៊ានប៉ុន្តែ គេមិនបានអញ្ជើញហ៊ុនសែនអាមេរិកមកប្រជុំជាមួយគ្នាទេត្រូវយល់អញ្ចឹងត្រូវយល់អញ្ចឹងកុំយល់ផ្សេងត្រូវយល់អញ្ចឹងគ្រាន់តែថាហ៊ុនសែននឹងគឺជាមនុស្សអាក្រក់យើងអាចធ្វើបាតកម្មវាបានពេលវាមកយើងទៅធ្វើបាតកម្មនៅមុខនឹងទៅមកចង់តែថានៅកន្លែងណាទៅស្រែកឲ្យឃើញទៅមកអត់មានដូចពួកអាខ្លះទៅធ្វើបាតកម្មគេធ្វើការគេធ្វើនៅណែ Jacksonville Florida ឲ្យពួកគេនាំគ្នាទៅធ្វើបាតកម្មនៅ home state នៅមីអាមីអីអីណានោះទេអាហ្នឹងនិយាយឲ្យច្បាស់និយាយច្បាស់អញ្ចឹងខ្ញុំអត់មានអីទេខ្ញុំមានតែប៉ុណ្នេះសូមអរគុណចំពោះបងប្អូនដែលបានជួយចែកចាយជួយផ្សារជួយចែកចាយនៅការផ្សាយរបស់ខ្ញុំនៅថ្ងៃនេះគឺគ្រាន់តែមានការឆ្លើយតបប៉ុណ្ណឹងចង់ចូលរួមជាកំណត់យោបល់ប៉ុណ្ណឹងបាទខ្ញុំអត់មានអីបន្ថែមទៀតទេទេណាបាទខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងចោះហើយជូនពរ បងប្អូនសុខភាពល្អសំណាង ល្អទាំងអស់គ្នាគ្រប់គ្រប់គ្នាកុំបីអាខាតឡើយហើយចុងក្រោយខ្ញុំសូមជូនប័ណ្ណចម្រៀងមួយប័ណ្ណបាទបាទប័ណ្ណចម្រៀងមួយប័ណ្ណព្យុះយុទ្ធធរបាទប័ណ្ណចម្រៀងហ្នឹងគឺផ្ញើជូនដល់បងប្អូននៅនាការហើយសូមផ្ញើសេចក្តីគោរពរាប់អានទៅបងប្អូននាការទាំងអស់គ្នាផងបាទសូមអរគុណ ដែលដែល Naga ហ្នឹង Naga បងប្អូនដែលធ្វើបាតកម្មប្រឆាំងជាមួយរបបហ៊ុនសែនដើម្បីការងារណាហើយត្រូវបានគេធ្វើបាបជូនទាំងអស់គ្នាបាទជូនទាំងអស់